បាទសួស្តី បងប្អូនបាទបាទកុំមកកាន់ផេកមិញលីបាទឥឡូវពិន្ទុ0ស្មើបាទបាល់ឲ្យឆ្វេងវាយដែរចេញក្រៅបាទហើយបងប្អូនបាទបាទមកមើលក្មេងៗនៅផ្ទះសវណ្ណនេះបងប្អូននៅនៅពីក្រោយផ្ទះសវណ្ណនេះលេងបាទមានកូនតារាងមួយសម្រាប់ក្មេងៗលេងបាទឥឡូវនេះស្វីចេញទៅហើយទៅចូលកញ្ញាមឆ្វេងបាល់ឲ្យស្ដាមវាយទៅជាប់បាំងបាទបាទពិន្ទុមកហើយពិន្ទុមកហើយពិន្ទុមកហើយឃើញៗ បាទ1-0ទៅវិញទៅហើយទៅចូលកញ្ញាឆ្វេងបាទឡៃឆ្វេងបោកបាទចូលកញ្ញាវិញដល់អូឆ្លងទៅវិញបាទអូ ចាប់កាយវិការបងចាប់កាយវិការហើយបាទអេនីសូវីបានទៅខាងដាល់ញ៉ែលសូវីចេញពីដាល់ញ៉ែលមកពិតពលីបាទហើយបងប្អូនបាទបាទនេះសវិសចេញពីកូនត្រេនបងប្អូនបាទអាយុប្រហែលជា5ឆ្នាំសវិសទៅហើយនេះចូលកញ្ញាបាទបាទប៉ាត់ពលេបងប្អូនបាទប៉ាត់ពលេ បាទសាវីចេញ ពីដៃញើមកចូលកញ្ញាឆ្វេងទេបន្ទុកបាទបាទមួយស្មើសាវីចេញពីដាល់ញើលមកហើយមកចូលកញ្ញាឆ្វេងមកអត់ត្រូវអត់តាន់ទេបាទបន្ទុក2ទល់6ហើយបងប្អូននេះល្បីវិញដាក់មន្ត្រីពិឃាតដុកហើយនឹងក្តោកាលនោះម៉ាកឆ្វេងស្វាន់នៀតបាទសាវីមកទេបាទ បាល់ឲ្យបាទអាកដូនេះកដូផុតដៃបាទអាកដូបាទបាទករេអន្ត្រីវិឃាតបាទអន្ត្រីវិឃាតបាទនេះគឺកដូខារុំមកឆ្វេងសវណ្ណនេះបាទសវីមកឲ្យមកចូលកញ្ញាំ បាទបាល់ឲ្យកដូកដូវាយនោះបាទស៊ីចុងលីងខាងក្រោយនោះបាទហើយបាទឥឡូវនេះបាល់ដូបងប្អូនបាទបាល់ដូបាទ បាល់ដូខានត្រីពិឃាតបិសវីទៅបញ្ចូលកញ្ញាមកឆ្វេងបាល់ឲ្យសវណ្ណនេះវៃណាអូហូយបាទពេចប៉ាសេវៃនេះបាទគូនេះលំដាប់ស្រុកខ្មែរពិភពលោកឲ្យសវីទៅចូលកញ្ញាមកឆ្វេងបាល់ឲ្យមកឆ្វេងមកឆ្វេងទៅសវីឲ្យវិញមកឆ្វេងបោកអត់ច្រឡងទេបាទបាទប៉ាសេនេះពេចពងវៃសវីនេះបាទពេចបាទពេចសិមរៀបបាទសវីទៅហើយ ទៅចូលកញ្ញាំសវណ្ណនេះម៉ាប់ឆ្វេងបោកមកក្រោយចូលកញ្ញាំសវិចបើបោះទៅវិញបោះអត់ឆ្លងទេបាទបាទនេះគឺក្មេងៗនៅក្រោយផ្ទះសវណ្ណនេះបងប្អូនបាទសួស្តីបងបងឆេនបាទសួស្តីបាទនៅខាងក្រោយផ្ទះសវណ្ណនេះបាទប្រហាត់តាំងពីប៉ិតនេះហើយទៅក្មេងៗបងប្អូនបាទសវីចេញពីម៉ាប់ឆ្វេងតូចមកហើយមកចូលកញ្ញាំឌូកបាទ បាល់ឌូកបោះបាទស៊ីបាទហើយមកទៅស្លឹកឈើមកទៅស្លឹកឈើសនឹងខ្មៅប៉ាសេនឹងខ្មៅប៉ាសេបាទបន្ទូខាំមកឆ្វេងបាននោះ5ហ៎ទៅវិញមកមកជុលកញ្ញាឌូកបាទបាល់ឲ្យឌូកឌូកបៃបាទផតបាំងបាទបាទឥឡូវបន្ទូបានហើយបន្ទូបាទបន្ទូឥឡូវបន្ទូខាងត្រីពិឃាត3បាទសវិសចេញពីពេជ្របាទសវិសទៅឲ្យទៅចូលញ៉ាំមកឆ្វេងបាល់ឲ្យសវណ្ណនេះ3ណាបាទ មកធ្ងន់មែនតើបងប្អូនបាទបាទសវីចេញពីម៉ាប់ឆ្វេងដល់បន្ទុ5ទល់នឹង3សវីមកឲ្យមកចូលគេញ៉ាំឌូក បាល់ឲ្យកដោទេស៊ីចុងលីណូបាទលោតវាយមកទៅហឹងបងប្អូនបាទបាទថ្ងៃនេះគឺកដោបាទអិនត្រីពិឃាតថតសវីពេជ្រពេជ្រនេះពេជ្របាទនេះពេជ្របាទសវីបាទសវីទៅហើយបាទប៉ិតពលីបាទហើយពេជ្របាទបាទបាល់នេះបាទបាល់មៀតទេបងប្អូន បាទនេះសវីចេញពីម៉ាប់ឆ្វេងបាទសវីមកបាទចេញក្រៅបាទហើយបាទប៉ិតពលេបងប្អូនប៉ិតពលេរនឹកជួឃើញតាពេចប៉ាបាទសវីបាទឥឡូវដូរដាក់អន្ត្រីវិឃាតបាយសវីវិញបាទចូលទៅញ៉ាំម៉ាប់ឆ្វេងបាទឲ្យម៉ាប់ឆ្វេងបោកណែស៊ីចុងលីងនេះល្អមែនទែនបាទគូនឹងបាច់បែលហើយបងសុកលេងបាទសវីពីម៉ាប់ឆ្វេងមកចូលកញ្ញាមន្ត្រីវិឃាតបាទឲ្យក្រៅបាទហើយ បាទបន្ទុកម៉ានេះខាងមកឆ្វេងបាទបន្ទុក6ទល់នឹង3វ៉ុនមកស្វីចេញ ពីមកឆ្វេងស្វីមកមកចូលកញ្ញ៉ាំឌូកបាទប៉ាសេខូចបាទរបស់ពេជ្រសៀមរាបបងប្អូនបាទបាទស្វីមកហើយណាកលាច់កញ្ញ៉ាំក៏ឌូកបាទហើយបាទលើបន្ទុក8 9បាទ8បាទបន្ទុក8ដូលីងបាទខាងមកឆ្វេង8ខាងឌូកកដោនោះគឺអឺ 3គ្រាប់បាទ8ទល់3បាទយើងចាំមើលបន្ទាប់ពីដូលីនេះទៅជាយ៉ាងណាទេបងប្អូន បាទបន្ទាប់ពីដូលីបាទបងអ្នកអ្នកអ្នកប្រធមបាទបាទជួយ share ជួយ share បងប្អូនបាទគោនេះគីឡូលំដាប់ពិភពលោកបងប្អូនបាទបាទគឺក្មេងៗនៅក្រោយផ្ទះសវណ្ណនេះបងប្អូនចាញ់លេងទឹក បាទឥឡូវនេះដូរលេងសវីចេញពីម៉ាប់ឆ្វេងនេះមកឆ្វេងបាទម៉ាប់ឆ្វេងតូចបាទសវីពីម៉ាប់ឆ្វេងទៅហើយចេញក្រៅបាទហើយបងប្អូន បាទឥឡូវនេះបាល់ដូរទៅខាងអន្ត្រីពិឃាតបងប្អូនបាទបាទសវីចេញពីអន្ត្រីពិឃាតឌូបាទសវីមកណែចេញក្រៅបាទទៅត្រូវបកគោលបាទហើយបងប្អូនបាទបាទសវីទៅហើយពីម៉ាប់ឆ្វេង ក្បាលដូរទៅខាងដូរបាទដោយពេជ្រសិមរៀបប៉ាសេអឺបាទសវ័យសវីសវីចេញក្រៅបាទបាទទៅត្រូវគោលស្វាយនោះបងបាទខ្មៅប៉ាសេនេះខ្មៅប៉ាសេបាទសវីទៅឲ្យពីមកឆ្វេងទៅចូលកញ្ញាំកដូរបាទឲ្យឌូកឌូកវាយបាទចូលកញ្ញាំមកឆ្វេងបាទឲ្យមកឆ្វេងបោកបាទផត់បាទហើយបាទមកឆ្វេងបោកលោមែនតើបងប្អូន បាទដល់ឲ្យកំពុងប្រយ័ត្នទូរស័ព្ទហើយបាទ បាទហើយទៅពាំងស្នូរិស័យបាទសវេចេញពីម៉ាប់ឆ្វេងទៅចូលកញ្ញាំឌូបាល់ឲ្យទៅឌុកឌុកវាយផ្លឹបអូហូយបាទចូលកញ្ញាំម៉ាប់ឆ្វេងនៅទីបងប្អូនបាទនេះសុវីចេញពីខាងពេជ្រសៀមរាបបាទបងប្អូនបាទសុវីមកឲ្យមកចូលកញ្ញាំម៉ាប់ឆ្វេងទេបាល់ឲ្យទៅសវណ្ណនាតវាយជាប់បាំងបាទបាទសវណ្ណនាតវាយជាប់បាំងបាទនេះបាល់ដូរទៅខាងឌូសវីចេញមកឲ្យមកចូលកញ្ញាំម៉ាប់ឆ្វេង បាល់ទៅមកឆ្វេងបោក បាទអូពេជ្រយកអត់បានទេសវេលហើយបាទបាល់នេះបាល់នេះធំជាងមនុស្សទៀតបងប្អូនបាទបាល់ធំជាងមនុស្សបាទឥឡូវនេះយើងទស្សនាម៉ូតូសវីទៅហើយពីមកឆ្វេងទៅចូលកញ្ញាំឌូកអត់នេះបាយជាប់បាំងបាច្រកបាំងបាហើយបងប្អូន បាទបន្ទុកម៉ានខាងសវណ្ណនេះអឺសវណ្ណនេះអូមកឆ្វេងខាងមកឆ្វេងបន្ទុកម៉ានបាទ9មកឡើយបាទមកឆ្វេងបោកបាទជាប់បាំងបាត់ បាទជាប់បាំងកដោបងប្អូនបាទទឹកលុយផៃជា80លានបងប្អូនបាទហើយសវីមកហើយបាទមកចូលកញ្ញាមកឆ្វេងបាល់ឲ្យស្បោកបាទបោកពីសវណ្ណនេះល្អមែនទេបងប្អូនបាទបាទខាងមកឆ្វេងបានហើយ9ខាងឌូកបាទ9 5ចេញពី2ម៉ាប់ឆ្វេងទៅហើយ បាទទៅចូលកញ្ញាមកដោបាល់ឲ្យឌូកបោកអូហូយ បាទចូលផ្លប់ឯនេះ បាទបាទចូលផ្លោកមួយបងប្អូនឥឡូវនេះសវីចេញពីពេជ្រមកចូលកញ្ញាំម៉ាប់ឆ្វេងបាល់ឲ្យទៅសវណ្ណនេះបាយណូស៊ីចុងខ្សែខាងក្រោយណូបាទទៅល្អមែនទែនបងប្អូនបាទឥឡូវនេះបាល់ដូរមកខាងម៉ាប់ឆ្វេងបងប្អូនបាទបន្ទុ9ទៅឡង3ចេញសវី2ម៉ាប់ឆ្វេងសវីទៅហើយទៅចូលកញ្ញាំកដោបាល់ឲ្យទៅកដោកដោបងបាទចូលកញ្ញាំមកវិញ បាទកែអត់តទេពលេបាទហើយបាទ បលេកដោមុនមកបលេកដោហើយបាទលើបន្ទូឡើង10បងប្អូនបាទឡើងខាងអើយបាទអើយពងប្រយ័ត្នទូរស័ព្ទបងប្អូនបាទពីមកឆ្វេងបាទចេញក្រៅបាទហើយបងប្អូនបាទបន្លោះកណ្ដាលល្អមែនទេតែចេញក្រៅបាទឥឡូវនេះសវីចេញពីអន្ត្រីពីខេឌូកសវីមកហើយមកចូលកញ្ញាមកឆ្វេងបាទបាល់ឲ្យសវណ្ណនេះបោកបាទជាប់បាំងបាទជាប់បាំងកដោបាទបងប្អូនបាទលើបន្ទូឡើង6ទល់នឹង10 បាទសាវីចេញពីឥន្ទ្រីពីខេតឌូសាវីមកហើយមកចូលកញ្ញាម៉ាប់ឆ្វេងបាល់បោកបាទអូយបាទបោកទៅចូលកញ្ញាពេជ្រអត់នៅទេបងប្អូនឥឡូវនេះបាល់ដូរមកខាងម៉ាប់ឆ្វេងបងប្អូនបាទបាល់នេះធ្វើការលោតសាវីចេញពីម៉ាប់ឆ្វេងបងប្អូនបាទសាវីតើឲ្យលោតគប់ទៅហើយទៅចូលកញ្ញាមកនោះកន្លាច់បាត់បងប្អូនបាទកន្លាច់កញ្ញាកដោបាទបន្ទុក11បងប្អូនបាទ11ហើយបាទ11ទល់នឹង6 បាទនេះសវីចេញពីម៉ាប់ឆ្វេងទៅមួយក្របទៀតណាចេញក្រៅបាទបាទបាទជួយ share ជួយ share បន្តពាំងស្នងរសេបងប្អូនបាទនេះសវីចេញពីឌូមកចូលកញ្ញាម៉ាប់ឆ្វេងបាទលេមកឆ្វេងបោកបាទជាប់បាំងបាទហើយបាទជាប់បាំងកដូបងប្អូនបាទនេះបាល់ដាប់បានទៅខាងកដូបងប្អូនបាទសវីចេញពីឌូបន្ទុ7ទៅ1សវីមកហើយមកចូលកញ្ញាបាទបាល់ឲ្យសវណ្ណទៀតបៃអូហូយកលាច់បាំងបាទហើយ បាទកន្លាច់កញ្ញាបងប្អូនបាទកន្លាច់កញ្ញាឌូកបាទនេះបាល់ដូងបងប្អូនបាល់ដូងបាទបន្ទុកអីអូនណាបាល់ដូងហ៎បាទ11 7ចេញសេវីពីម៉ាប់ឆ្វេងបាទទៅវិញមកហើយទៅចូលកញ្ញានេះអូហូកន្លាច់បាត់ហើយបងប្អូនបាទបាទគូនេះគូលំដាប់ពិភពលោកបាទអ្នកមើលច្រើនបាទសាវីទៅហើយប៉ិតពលេបាទហើយបងប្អូនបាទលានីបាល់ដូរទៅខាងដូងសាវី ចេញពៀនត្រីពិឃាត ដូងបងប្អូនបាទបាទនោះគ្រូបាទគ្រូបាទសវណ្ណិត បាទគ្រូកំពុងឲ្យឈប់បង្ហាត់បងប្អូនបាទសវីចេញពីដុំបញ្ចូលកញ្ញាម៉ាប់ឆ្វេងបាល់ឲ្យទៅសុវណ្ណនេះសុវណ្ណនេះវាយបាត់ជាប់បាំងបាត់ហើយបាទឥឡូវនេះបាល់ដូរទៅខាងអន្ត្រីពិឃាតបងប្អូនបាទបាទនោះសវណ្ណនេះបាទសវណ្ណនេះកំពុងឲ្យឈរធ្វើគ្រូបាទទវីមកហើយមកចូលកញ្ញាមកឆ្វេងបាល់ឲ្យមកឆ្វេងបោកជាប់បាំងសវីបានទៅវិញបោកទៅវិញបាទបាទមកក្រោយនេះស៊ីចុងខ្សែនេះបាទបាទ បលេបាទបលេបន្ទុកបានហើយមកឆ្វេងបាទបន្ទុក12ទល់8សុវីជិះចូលកញ្ញាដូអូកដូបោលឲ្យដូបោកចូលកញ្ញាមកឆ្វេងវិញបាទបោលឲ្យមកឆ្វេងបោះបាទសុវីបាទពីពេជ្រអត់ឥឡូវបន្ទុកឡើង13បងប្អូនមកទៅរឿងឆ្ងាយបន្តិចហើយបងប្អូនបាទសុវីទីមកឆ្វេងទៅមកក្របទៀតចូលកញ្ញាកដូបោលឲ្យដូវាយនេះតិចក្រៅនេះអូយមករកកាមេរ៉ានេះបងប្អូនបាទបាទ ទុំមករបាយកាមេរ៉ាបាទសវីចេញពីមកឆ្វេងនៅសវីទៅហើយទៅចូលកញ្ញានេះចេញក្រៅបាទហើយបងប្អូនបាទបាទគូនេះក៏ក្រៅដល់ឋានប្អិនក៏ក្រៅដល់ពិភពលោកហើយបងប្អូនបាទបាទលើនេះសវីចេញពីអន្ត្រីពិឃាតឌូបាទសវីមកហើយមកចូលកញ្ញាមកឆ្វេងបាល់ឲ្យទៅសវណ្ណនេះវាយណាល្អមែនតើមកផុតបាំងបងប្អូនបាទបាទនេះបាល់ដូរមកខាងមកឆ្វេងវិញបងប្អូន បាទសវីទៅហើយពីម៉ាប់ឆ្វេងទៅចូលកញ្ញាំកដោបាល់ឲ្យទៅកដោកដោបោកបាទសវីបាទទៅវិញបៃជើងហូតាក់បលេបាត់ហើយយកបន្ទួតបាន ទេបាទពីម៉ាប់ឆ្វេងបាទលីសវីចេញពីអិនត្រីពិឃាតឌូបាទសវីមកហើយមកចូលកញ្ញាំម៉ាប់ឆ្វេងបាល់ឲ្យទៅសវណ្ណនេះបាទផតដៃបាទហើយបន្ទុឡើង9បងប្អូនបាទបាទបន្ទុឡើង9ហើយ9ទល់នឹង13 បាទ9ទល់3សវីចេញពីអន្ត្រីពីខេតឌូសវីមកមកចូលថ្នាក់មកឆ្វេងបើមិនចូលថ្នាក់សវណ្ណនេះអត់នៅទេឥឡូវទួលឡើង10បងប្អូនបាទ10ទល់13 14ហ៎បាទ10 14បាទសេចផាយមកខាងសវណ្ណនេះសវីមកបាទចេញក្រៅបាទហើយបាទហ្នឹងហើយបាទបាទសក់លឿងនេះគឺមកឆ្វេងបាទមកឆ្វេងទុំយកលូតសវីមិនធម្មតាបាទលូតសវីបាទឥឡូវនេះអាកាសផ្ដាច់ពីខាងមកឆ្វេងបងប្អូនបាទ បាទឱកាសផ្ដាច់ដើរអញសឹកបានមកដល់ហើយបងប្អូនបាទនេះសវីចេញពីមកឆ្វេងឱកាសផ្ដាច់បងប្អូនបាទទៅវេទៅហើយទៅចូលកញ្ញាំកដោបាទបាល់ដូកបាល់កដោកដោបោកទេផុតបាំងបាទបាទលេបាល់ដូទៅខាងអន្ត្រីពិឃាត ដូបាទបន្ទុបាទនេះគឺសវណ្ណនេះបាទបាទគ្រូបាទគ្រូបាទមេខ្លងនាំខ្វែងៗដាក់តារាងមួយឲ្យលេងទៀតបាទ បាទបង្ហាត់តាំងពីប៉ិនប៉ិននេះទៅហើយបងប្អូនបាទបាទនៅនេះយើងទស្សនាម៉ូតូសវីចេញពីអន្ត្រីពីខេតឌូពន្ទុ10ទល់នឹង14សវីចេញពីអន្ត្រីចាំមើលមើលអន្ត្រីមកប្រឡោះណាបងប្អូន បាទសវីមកហើយពីអន្ត្រីមកចូលកញ្ញាមកឆ្វេងបាល់ឲ្យមកឆ្វេងបោកទេផតបាំងបងប្អូនបាទដៃហើយបាទ បាទអត់ទាន់បាសបន្ទុទេ បាទឥឡូវនេះ បាល់ដូរទៅខាងអន្ត្រីវិខេតឌូកបាទសវីចេញពីឌូកមកហើយមកចូលកញ្ញាមកឆ្វេងអូបាល់ឲ្យមកឆ្វេងបោះបាទសវីបានរពេចពីពេចបោះបាទពីទីក្រោយនេះបាទហើយបាទលើបន្ទុឡើង11បាទ11 14បាទកំពុងតែកក្រើកញ៉ៅប្លង់ហើយបងប្អូនបាទបាទឲ្យបងប្អូនកំពុងទស្សនាផ្ទាល់ប្រហែលជា2លានដែរបងប្អូនបាទបាទទស្សនាផ្ទាល់ប្រហែលជា2លាននេះ បាទលីសូវីចេញពីអិនព្រីបាបខេបងប្អូនសូវីមកហើយមកចូលកញ្ញាំបាទបាល់ឲ្យទៅម៉ាប់ឆ្វេងបែកខុសបាល់បាទឥឡូវនេះបន្ទុក12ទល់នឹង14បាទ12ទល់នឹង14សូវីចេញពីឌូបាទនេះសូវីចេញពីឌូមកហើយមកចូលកញ្ញាំនេះចេញក្រោយបាទហើយបងប្អូនបាទនេះឱកាសផ្ដាច់ពីម៉ាប់ឆ្វេងមកជើមើលបាទដាក់សវណ្ណនេះវៃសូវីវិញបងប្អូនបាទ បាទលោកនាងសវីចេញពីសវណ្ណនេះសវីទៅហើយទៅចូលទៅណក់ដូរសេចបាត់ហើយបាទសេចបាត់ហើយបងប្អូនបាទកីឡាករកីឡាករកីឡាករអឺកីឡាករចូលជុំគ្នាមួយមើលកីឡាករកីឡាករចូលជុំគ្នាមកមួយមើលបងប្អូនមើលលេខទៀតលេខទៀតឥឡូវលេខទៀតមែនបាទឥឡូវយើងបន្តទៀតបងប្អូនបាទសវ៉ាចេញពីពេជ្រស្វីមកបញ្ចូលកញ្ញាម៉ាប់ឆ្វេងបាទឡើយទៅបាត់ឆ្វេងបៃណាលោតបៃល្អមែនតើ អូយបាទលោកនេះបាល់ដូរមកខាងបាប់ឆ្វេងបងប្អូនបាទបាទជួយសៀជួយសៀគូនេះក៏ក្រៅដល់ឋានប្អិនដែរបងប្អូនបាទសវីចេញពីសុវណ្ណិតសវីទៅឲ្យទៅចូលកញ្ញាំឌូបាល់នេះឌូបាល់អត់ឆ្លងទេបាទលើពិន្ទុ1បងប្អូនបាទបាទមិញនេះជ័យជំនះបានមកខាងមកឆ្វេងឥឡូវនេះគេលេងមកសិចតទៀតបងប្អូនបាទបាទលេងបន្តទៀតសវីទៅឲ្យទៅចូលកញ្ញាំឌូបាទប៉ាសេកន្លាច់បាទហើយបាទលើពិន្ទុ2ទល់នឹង0 បាទបន្ទុក2ទល់0ចេញសាវី2សវណ្ណនីទៅហើយទៅតាក់បលេបងប្អូន បាទបាទបាល់ដូចជាធំជាងមនុស្សទៀតបងប្អូនបាទបាល់នេះបាទឥឡូវនេះសាវីចេញពីកដូសាវីមកប៉ិតបលេបាទប៉ិតបលេបាទហើយបងប្អូនបាទបងប្អូនមើលជាង1200នាក់1300នាក់បងប្អូនបាទជួយសែជួយសែបងប្អូនបាទសាវីទៅហើយបើទៅចូលកញ្ញាំកដូបាល់ឲ្យដូក្នុងវៃណាអូហូដល់ពីលើបាំងនោះបងប្អូន បាទមកសពីលើពីលើបងបងបាទកដោបាទឌូបាទលើយើងទស្សនាបន្តទៀតបងប្អូនបាទនៅឲ្យម៉ាប់ឆ្វេងប៉ះជាមួយសម្បត្តិនេះបៃផ្អើលផ្អើលបងប្អូនបាទបាល់បាល់ជួលផុកបាត់ហើយបងប្អូនមកជួលផុកបាត់ហើយបាល់បាទអើយបងគូនេះគឺបានមកខេចុច3មិនធម្មតាមែនបាទគូនេះ គូនេះក៏ក្រោកឋានបាទបងប្អូនបាទឥឡូវយើងទស្សនាម៉ូតូទៀតបន្ទុក1ទាំង2បាល់ស្វីចេញមកហើយមកចូលកញ្ញាម៉ាប់ស្វីបាល់ឲ្យសវណ្ណនាថវាយជាប់បាំងឌូបាទបាទនោះឌូកលូតចេញកកបងប្អូនបាទបាទឌូកលូតចេញកកបងប្អូនចេញមកឲ្យពីពេជ្រមកចូលធនៈបាល់ប៉ាសេឲ្យសវណ្ណនាថវាយណាអត់ចេញបាំងឌូកទេ បាទបន្ទុក2ស្មើ បាល់ទូពីស្មើចេញសវីពីពេជ្រមកមួយគ្រាប់ទៀតចូលកញ្ញាមកឆ្វេងបាល់ឯមកឆ្វេងបោកបាល់សវីបាល់ទៅវិញពីពេជ្របាល់បាស៊ីបាទហើយបាទបាល់លេខបន្ទូឡើង3បង3បាល់បន្ទូ3ទូលង2ចេញសវីពីពេជ្រមកមួយគ្រាប់មកចូលកញ្ញាមកឆ្វេងបាល់ឲ្យមកឆ្វេងបៃណាបាទទៅល្អមែនតើបាទស៊ីមុំកែង90បាទឥឡូវនេះសវីវាយចេញពីសវណ្ណនេះបងប្អូនបាទ ទៅវាទៅហើយចេញក្រៅបាទហើយបងប្អូនបាទបន្ទុក2ទៅ3បាទខាងខាងឌូ3ខាងសវត្តខាងសវណ្ណនេះមកឆ្វេង2បងប្អូនបាទនេះសវេចេញពីពេកចេញក្រៅបាទហើយបងប្អូនបាទបាទអត់ច្បាស់អាចសេរីអ៊ីនធឺណិតឡើងវិញបងប្អូនបាទសវេទៅហើយទៅចូលថ្នោតឌូកន្លាច់បាត់បន្ទុក3ស្មើ3 4 3 4ហ៎បាទបន្ទុក3 4បងប្អូន បាទលានីសវីចេញពីម៉ាប់ឆ្វេងសវីទៅហើយទៅជូលកញ្ញាំ បាទបាល់បោកទេយកអត់បានទេពីប៉ាសេបងប្អូនបាទប៉ាសេខាងនេះគឺប៉ាសេ បាទខ្មៅប៉ាសេបងប្អូនបាទខ្មៅប៉ាសេខាងនោះគឺមានត្រីពិឃាតឌូកមានកដោហើយនឹងពេជ្រសិមរៀបប៉ាសេ បាទខាងនេះគឺមានម៉ាប់ឆ្វេងសវណ្ណនេះហើយនឹងខ្មៅប៉ាសេបងប្អូន បាទលនីសវីចេញពីមកឈវីសវីទៅហើយទៅចូលកញ្ញាំឌូកបាទបាល់ឲ្យឌូកវៃណាអូយចុងខ្សែនេះល្អមែនទែនបាទលនីបាល់ដូរទៅខាងអន្ត្រីពិឃាតឌូកបាទអ្នកទស្សនាផ្ទាល់ប្រហែលជា2លានអ្នកបងប្អូនបាទឥឡូវនេះសវីចេញពីទ្រីពិឃាតសវីមកហើយមកចូលកញ្ញាមកឆ្វេងបាល់ឲ្យទៅសវណ្ណនេះបោកអូហូចេញក្រៅបាទហើយបងប្អូនបាទចេញហើយ បាទឥឡូវបន្ទុកឡើង5បងប្អូនបាទ បើអត់ច្បាស់អ៊ីនធឺណិតវងអ៊ីនធឺណិតវិញមកហើយមកចូលកញ្ញាមកឆ្វេងបាល់ទេវាយជាប់បាំងចូលគេអត់ច្បាស់អត់ច្បាស់ព្រាកព្រាកព្រាកអ៊ីនធឺណិតជិចមិនគាត់ចោលទេបាទសវីចេញពីឌូបងប្អូនបាទសវីមកហើយមកចូលកញ្ញាមកឆ្វេងបាល់ឲ្យទៅមកឆ្វេងបោកទៅក្រោយនោះបាទបាទចេញក្រៅបាត់ហើយបងប្អូនបាទលើកទូឡើងប្រមាណអីចេះបាទ បាទសវីចេញពីឌូសវីមកហើយមកចូលកញ្ញាមកឆ្វេងបាទឲ្យទៅមកឆ្វេងបោកមកក្របទៀតបាទបន្ទុកបានហើយមកឆ្វេងអឺសវណ្ណិតបន្ទុកបានហើយសវណ្ណិតបន្ទុកបាន3 3ទៅហើយទៅចូលថ្នាក់បាទសវីបាទបើពេជ្រយកសវីអត់តាន់ទេបាទបន្ទុក4ទល់7ចេញសវីពីសវណ្ណិតបងប្អូនបាទ បាទសាវីទៅឲ្យពីសវណ្ណនេះទៅចូលកញ្ញាំកដូបោពីពេជ្របាទបោទៅវិញ បាទបាល់ឲ្យទៅក្រាបាល់ឲ្យកដូវាយនេះលិចផ្លាប់បាទឥឡូវនេះបាល់ដូរទៅខាងដូកវិញបងប្អូនបាទនៅហើយបាទប្របាប់ឲ្យបាទស៊ីកដូមកទៀតបាំងធំបាទដូកបាំងធំទៅវិញមកឲ្យមកចូលកញ្ញាំសវណ្ណនេះបាល់ឲ្យមកឆ្វេងនេះបោទៅក្រោយចេញបាទអត់ប៉ះដៃទេបាទ បាទឥឡូវបន្ទុ8ធ្វើការដូរលីមបងប្អូនបាទសវីមកហើយចេញក្រៅបាទហើយពីម៉ាប់ឆ្វេងបាទនេះសវីចេញពីអន្ត្រីពីខេតឌូកបាទមកខេចុច3បងប្អូនបាទជួយសែសវីទៅហើយណែខូចបាទហើយដដើមគ្នារវាងសវណ្ណនេះហើយនឹងម៉ាប់ឆ្វេងបាទនេះសវីចេញពីអន្ត្រីពីខេតឌូកទវីទៅហើយទៅចូលកញ្ញាម៉ាប់ឆ្វេងបាល់ឲ្យម៉ាប់ឆ្វេងបោកអត់ជាប់អត់ចេះបាំងទេ បាទកដោបងជាប់ល្អណាស់បងប្អូនបាទបាទហ្នឹងហើយមកឆ្វេងមកឆ្វេងអាចាស់លេងលេងល្មូតខោបាទសវណ្ណនេះបាទឥឡូវនេះសវីបន្តទៀតចេញសវីពីឌូបងប្អូនបាទសក់ក្រហមគឺមកឆ្វេងបាទសវីទៅហើយបាទជាប់ពលេបាទហើយប៉ិតបងប្អូនប៉ិតបាទឥឡូវនេះបាល់ដូរទៅខាងមកឆ្វេងបងប្អូនបាទបាទគូនេះគឺសងសឹកបងប្អូនបាទឌូកសងសឹកទៅលើមកឆ្វេងបាទសវីមកឲ្យមកចូលក៏ញ៉ាំឌូក បាល់ឲ្យទៅកដោកដោវាយណាលោតវាយល្អមែនតើបងប្អូនបាទបាល់នេះបាល់ដូរមកខាងមកខាង អន្ត្រីពិឃីដូកអន្ត្រីពិឃីដូកបន្ទុកប៉ុន្មានអន្ត្រីបន្ទុក10ទល់ប៉ុន្មានបាទ10ទល់4គ្រាប់ថ្ងៃនេះបាទសវីដូចជាដូកឡើងខ្លាំងមែនទេហើយសវីចេញពីដូកទៅជុលកញ្ញាមកឆ្វេងបាល់ឲ្យមកឆ្វេងបោកវាយបាទណាកន្លាច់បាត់ហើយបងប្អូនបាទកន្លាច់កញ្ញាបាទកន្លាច់កញ្ញាដូក បាទលេនីបាល់ដូរទៅខាងម៉ាប់ឆ្វេងលោតសវី2ម៉ាប់ឆ្វេងមកចូលកញ្ញាំឌូបាល់ឲ្យទៅសវណ្ណនាតបៃបាទចូលកញ្ញាំមកវិញ បាទម៉ាប់ឆ្វេងបោះណែស៊ីបាទហើយបាទបោះដាច់ចកេអស់ហើយបងប្អូនបាទលេនីពិន្ទុឡើង5ទល់នឹង10 1300នេះបាទសវីមកណាមកចូលធនៈបាទ បាល់បាទឌូងវាយល្អមែនទែន បាទពីលើបាំងនោះបងប្អូនបាទបាទឌូងវាយសើពីលើបាំងបងប្អូនបាទលនីសវីចេញពីឥន្ទ្រីពិឃាតសវីទៅឲ្យជាប់ពន្លេបាទហើយបាទពីឥន្ទ្រី បាទលនីបាល់ដូទៅខាងសុវណ្ណនេះបងប្អូនបាទបាទដល់ចេញសវីពីម៉ាប់ឆ្វេងសវីមកឲ្យមកចូលកញ្ញាំកដូ បាល់ឲ្យទៅណែវាយល្អមែនទែន ចេញ ក្រៅបាទហើយ បាទលើបន្ទុកឡើង6 1ទល់នឹង10បងប្អូនបាទសវីកាប់ឆ្វេងមកមួយក្របទៀតទេក្រៅបាទបាទបាទតែសវីបងប្អូនបាទសវីទៅឲ្យពីពេញហើយទៅសម្បត្តិនេះបីណាអូយអត់ឆ្លងទេ បាទលើបន្ទុកឡើង11បងប្អូនបាទសវីចេញពីពេជ្រសៀមរាបទៅមួយក្របទៀតបាទសវីទៅហើយទៅចូលកញ្ញាម៉ាប់ឆ្វេង បាល់ឲ្យមកឆ្វេងបោះពេជ្រស្វេបានបាល់បោះទៅក្រោយមកឆ្វេងយកបានវិញបាល់ឲ្យមកឆ្វេងបោះមកក្រោយបាល់ផតដៃឌូបាទបាទផតដៃឌូបាល់នេះបាល់ឌូបងប្អូនបាទហ្នឹងហើយគូនេះល្អមើលណាស់គូលំដាប់ស្រុកខ្មែរបាទបងសុកច័ន្ទបាទបាទស្នេហ៍អូនលឺហើយបាទសួស្ដីបងសួស្ដីសវីមកប៉ិតពលេបាទហើយបាទពីសវណ្ណនេះឥឡូវនេះបាទពេជ្រសៀមរាបបាទពេជ្រសៀមរាបបាទទៅហើយពេជ្រសៀមរាបទៅចូលកញ្ញាមក បាល់ឲ្យទៅមកឆ្វេងវាយបែកបងប្អូនបាទពេជ្រសវ័យអត់បានទេបាទលានេះបាល់ដូរទៅខាងមកឆ្វេងបងប្អូនបាទបាទគូក៏ក្រោកស្អាងបងប្អូនបាទបាល់ប៉ាសេឲ្យទៅបីណាជាប់បាំងបាទជាប់បាំងសុវណ្ណនេះបាទហើយគ្រូឥឡូវបន្ទុឡើងប្រហែលណាចេះអត់ទេពីម៉ាប់ឆ្វេងបាទប៉ាត់ពលីបាទបន្ទុឡើងប្រហែលហើយឌូកទូឡើងប្រហែលហើយហ៎11ម៉ាន 11 7បាទឥឡូវនេះសូវីចេញពីឌូងបងប្អូនសូវីទៅហើយចេញក្រៅបាត់ហើយពីឌូងបាទនេះបាល់សូវីចេញពីម៉ាប់ឆ្វេងត្រឡប់មកវិញសូវីបាទអត់ទាន់យកទេបងប្អូនបាទវាយលឿនពេកបាទបាទសូវីចេញពីបាទសូវីចេញមកពីម៉ាប់ឆ្វេងសូវីមកហើយមកចូលកញ្ញាំឌូងបាល់ឲ្យទៅឌូកវាយដែរចូលកញ្ញាំសូវីបានអត់អត់បានទេកំរត់លឿនពេកបុកគល់ថ្នោតបាទ បាទលានីសវីចេញពីពេជ្រសៀមរាបបងប្អូនបាទណែសវីទៅហើយទៅចូលកញ្ញាំសវណ្ណិតបាល់ឲ្យទៅម៉ាប់ឆ្វេងបៃណូល្អមែនទែនពីម៉ាប់ឆ្វេងបាទលានីបាល់ដូទៅខាងម៉ាប់ឆ្វេងពិន្ទុ7ទល់នឹង11បាទសវីមកឲ្យចេញក្រៅបាទហើយបាទឥឡូវនេះបាល់ដូរមកខាងពេជ្រសៀមរាបប៉ាសេបាទវៃសវីសវីទៅហើយទៅចូលកញ្ញាំបាទបាល់បៃបាទជាប់បាំង បាទជាប់បាទលើពិន្ទុ12ហើយបងប្អូនបាទចាំមើលមើលបាទឌូកសងសឹកទៅលើមកឆ្វេងបាទរង្វាន់សុវីទៅចូលមកឆ្វេងបាល់ឲ្យសវណ្ណទៀតបោបាទបោជាប់បាំងតែលើពិន្ទុ13បងប្អូន13ហើយបាទពិន្ទុ13ហើយសុវីទៅមួយគ្រាប់ទៀតទៅចូលកញ្ញាមកឆ្វេងបាល់ឲ្យមកឆ្វេងវាយជាប់បាំងមួយគ្រាប់ទៀតពិន្ទុ14បាទបាទជាប់បាំងឌូកលុកសៃបាទមកឆ្វេងនៅសវណ្ណនេះសុវីទៅមួយគ្រាប់ទៀតទៅចូលកញ្ញាមកឆ្វេងបាល់ឲ្យមកបាទ បែកបាងឌូបាល់នេះបាល់ឌូទៅខាងមកឆ្វេងពិន្ទុ7ទល់14បាទសិចភ័ញបានទៅខាងមកឆ្អើបានទៅខាងឌូបងប្អូនស្វីចេញពីសវណ្ណនេះបានមកចូលកញ្ញាំឌូបាល់ឲ្យឌូវាយចេញក្រៅបាត់ហើយបាទលើពិន្ទុឡើង8បងប្អូនបានឡើង8ហើយបាទស្វីចេញពីសវណ្ណនេះស្វីមកឲ្យមកចូលកញ្ញាំឌូ បាល់ឲ្យទៅបាទវាយពីកដោអត់ឆ្លងទេឥឡូវពិន្ទុឡើង9បាទពិន្ទុ9ទៅដល់14បាទសវីចេញពីសវណ្ណៀតមកឲ្យមកចូលកញ្ញាំឌូកបាល់ឲ្យឌូកវាយបាទជាប់បាំងបាទហើយ បាទជាប់បាំងខ្មៅប៉ាស៊ីបាទឥឡូវនេះពិន្ទុឡើង10មកដល់10ហើយ10ហើយ10ហើយបាទពិន្ទុ10 14បាទសវីចេញពីសវណ្ណៀតមកចូលកញ្ញាំកដោបាទ បាល់ឲ្យកដោកដោវាយផ្លឹបបាទសវេអត់បានទេ បាទលីឱកាសផ្ដាច់ពីពេជ្រសៀមរាបបងប្អូន បាទបាទសវេទៅហើយទៅចូលកញ្ញាម៉ាប់ឆ្វេងបាល់ឲ្យមកឆ្វេងវាយជាប់បាំងបាទបាទជ័យជំនះបានមកខាងឌូកបងប្អូនបាទឌូកសងសឹកបានសម្រេចបងប្អូនបាទបាទនេះថតជុំគ្នាមួយបាទថតជុំគ្នាមួយកីឡាករបាទកីឡាករមកជុំគ្នាមួយ បាទឆ្វេងឆ្វេងបាទនេះបាទកីឡាករមកជុំគ្នាទេបងប្អូនកីឡាករមកជុំគ្នាតិចនេះនេះសិតតែកីឡាករបាទបាទមានមកឆ្វេងបាទមានខ្មៅប៉ាសេបាទមានឌូកបាទមានក្តោទៀតបាទបាទឯណាពេជ្រសិមរៀបប៉ាសេវិញតាបាទបាទតាបាទពេជ្រសិមរៀបប៉ាសេគេមើលច្រើនអូនណាគេមើលឡា2007 1700នេះនេះមើលគេមើលមកគេចុច7 ចិត្តចិត្ត3000ចិត្ត2000អ្នកគាត់មើលអូអាចុលពេជ្រអរចូលពេជ្របាទអូខេឥឡូវគូនេះគឺឆ្នាំមេសេចចាញ់មេសេចបងប្អូន បាទមកឆ្វេងឆ្នាំសេចមុនឌូបសងសឹកវិញបានសម្រេចបាទអូខេបាយបាយបងប្អូនបាទបាទបាយបាយបងប្អូនតាត្រឹមនេះចុះបាទគូពិសេសលំដាប់ពិភពលោកបាទអូខេបាយបាយបងប្អូន បាទសួស្តីបងប្អូនបាទបាទកុំមកកាន់ពេកមិញលីបាទឥឡូវបន្ទុកសូនស្មើបាទបាល់ឲ្យឆ្វេងវាយណាចេញក្រៅបាទហើយបងប្អូនបាទបាទមកមើលក្មេងៗនៅផ្ទះសវណ្ណនេះបងប្អូននៅនៅពីក្រោយផ្ទះសវណ្ណនេះលេងបាទមានកូនតារាងមួយសម្រាប់ក្មេងៗលេងបាទឥឡូវនេះស្វីចេញទៅហើយទៅចូលកញ្ញាមឆ្វេងបាល់ឲ្យស្ដាមវាយណាជាប់បាំងបាទបាទបន្ទុកមកហើយបន្ទុកមកហើយបន្ទុកមកហើយឃើញៗ បាទ102ទៅហើយទៅចូលកញ្ញាឆ្វេងបាទឡើយឆ្វេងបោកបាទចូលកញ្ញាវិញបាទអូឆ្លងទៅវិញបាទអូចាប់កាយបកាបងប្អូនចាប់កាយបកាហើយ បាទអេនីសូវីបានទៅខាងដាល់ញ៉ែលសូវីចេញពីដាល់ញ៉ែលមកពិតពលេបាទហើយបងប្អូនបាទបាទនេះសវិសចេញពីកូនត្រេនបងប្អូនបាទអាយុប្រហែលជា5ឆ្នាំសវិសទៅហើយនេះចូលកញ្ញាបាទបាទប៉ាត់ពលេបងប្អូនបាទប៉ាត់ពលេ បាទសាវីចេញ ពីដើមញ៉ាំមកចូលកញ្ញាឆ្វេងទេបន្ទុកបាទបាទមួយស្មើសាវីចេញពីដើមញ៉ែលមកហើយមកចូលកញ្ញាឆ្វេងមកអត់ត្រូវអត់តាន់ទេបាទបន្ទុក2ទល់នឹង1ហើយបងប្អូននេះល្បីវាដាក់មន្ត្រីពិឃាតដុកហើយនឹងក្តោកាលនោះម៉ាប់ឆ្វេងស្វាន់នៀតបាទទៅវិញមកទេបាទ បាល់ឲ្យបាទអាកដូនេះកដូផុតដៃបាទអាកដូបាទបាទករេកន្ត្រីវិឃាតបាទត្រីវិឃាតបាទនេះគឺកដូខរោមកឆ្វេងសវណ្ណនេះបាទសុវីមកឲ្យមកចូលកញ្ញាំបាទបាល់ឲ្យកដូកដូវាយនោះបាទស៊ីចុងលេងខាងក្រោយនោះបាទហើយបាទឥឡូវនេះបាល់ដូបងប្អូនបាទបាល់ដូបាទ បាល់ដូរខាងត្រីពិឃាតបសវីទៅបញ្ចូលកញ្ញាំមកឆ្វេងបាល់ឲ្យសវណ្ណនេះវៃណាអូហូយបាទពេចប៉ាសេវៃនេះបាទគូនេះលំដាប់ស្រុកខ្មែរពិភពលោកឲ្យសវីទៅចូលកញ្ញាមកឆ្វេងបាល់ឲ្យមកឆ្វេងមកឆ្វេងទៅសវីមកវិញមកឆ្វេងបោកអត់ច្រឡងទេបាទបាទប៉ាសេនេះពេចពងវៃសវីនេះបាទពេចបាទពេចសិមរៀបបាទសវីទៅហើយ ទៅចូលកញ្ញាំសវណ្ណនេះម៉ាប់ឆ្វេងបោកមកក្រោយចូលកញ្ញាំសវិចបើបោះទៅវិញបោះអត់ឆ្លងទេបាទបាទនេះគឺក្មេងៗនៅក្រោយផ្ទះសវណ្ណនេះបងបាទសួស្តីបងវិបងឆេនបាទសួស្តីបាទនៅខាងក្រោយផ្ទះសវណ្ណនេះបាទប្រហាត់តាំងពីប៉ិតនេះហើយទៅក្មេងៗបងបាទសវីចេញពីម៉ាប់ឆ្វេងតូចមកហើយមកចូលកញ្ញាំឌូកបាទ បាល់ឌូកបោះបាទស៊ីបាទហើយមកទៅស្លឹកឈើមកទៅស្លឹកឈើសនឹងខ្មៅប៉ាសេនឹងខ្មៅប៉ាសេបាទបន្ទូខាំមកឆ្វេងបាននោះប្រាំហ៎ទៅវិញមកមកជុលកញ្ញាំឌូកបាទបាល់ឲ្យឌូកឌូកវាយបាទផត់បាំងបាទបាទឥឡូវបន្ទូមកហើយបន្ទូបាទបន្ទូឥឡូវបន្ទូខាងត្រីពិឃាត3បាទសវិសចេញពីពេជ្របាទសវិសទៅឲ្យទៅជុលញ៉ាំមកឆ្វេងបាល់ឲ្យសវណ្ណនេះ3ណាបាទ មកធ្ងន់មែនតើបងប្អូនបាទបាទសវីចេញពីម៉ាប់ឆ្វេងដល់បន្ទុក5ទល់នឹង3សវីមកឲ្យមកចូលកញ្ញាំឌូកបាល់ឲ្យកដោទេស៊ីចុងលីណូបាទលោតវាយបន្តហឹងបងប្អូន បាទបាទថ្ងៃនេះគឺកដោបាទអិនត្រីពិឃាតថតសវីពេជ្រពេជ្រនេះពេជ្របាទនេះពេជ្របាទសវីបាទសវីទៅហើយបាទប៉ិតពលីបាទហើយពេជ្របាទបាទបាល់នេះបាទមៀតទេបងប្អូន បាទនេះសវីចេញពីម៉ាប់ឆ្វេងបាទសវីមកបាទចេញក្រៅបាទហើយ បាទប៉ិតពលេបងប្អូនប៉ិតពលេរនឹកជួឃើញដាក់ពេចប៉ះបាទសវីបាទឥឡូវដូរដាក់អន្ត្រីវិឃាតបាយសវីវិញមកចូលទៅញ៉ាំម៉ាប់ឆ្វេងបាទឲ្យម៉ាប់ឆ្វេងបោកណែស៊ីចុងលីងនេះល្អមែនទែនបាទគូនឹងបាច់បែលើបងសុកលេងបាទសវីពីម៉ាប់ឆ្វេងមកចូលកញ្ញាមន្ត្រីវិឃាតបាទឲ្យក្រៅបាទហើយ បាទបន្ទុកម៉ាត់ឯខាងមកឆ្វេងបាទបន្ទុក6ទល់3វ៉ុនមកស្វីចេញ ពីមកឆ្វេងស្វីមកមកចូលកញ៉ាំឌូកបាទប៉ាសេខូចបាទបាទពុជសៀមរាបបងប្អូនបាទបាទស្វីមកហើយណាកលាច់ញ៉ាំក៏ឌូកបាទហើយបាទលើបន្ទុក8 9បាទ8បាទបន្ទុក8ដូលីងបាទខាងមកឆ្វេង8ខាងឌូកដូនោះគឺអឺ 8គ្រាប់បាទ8ទល់8បាទយើងចាំមើលបន្ទាប់ពីដូលីនេះទៅជាយ៉ាងណាទេបងប្អូនបាទបន្ទាប់ពីដូលីបាទបងអ្នកអ្នកអ្នកប្រធមបាទបាទជួយ share ជួយ share បងប្អូនបាទគោនេះគីឡូលំដាប់ពិភពលោកបងប្អូនបាទបាទគឺក្មេងៗនៅក្រោយចេះសវណ្ណនេះបងប្អូនចែកលេខទឹក បាទឥឡូវនេះដូរលេងសវីចេញពីម៉ាប់ឆ្វេងនេះម៉ាប់ឆ្វេងបាទម៉ាប់ឆ្វេងតូចបាទសវីពីម៉ាប់ឆ្វេងទៅហើយចេញក្រៅបាត់ហើយបងប្អូន បាទអានេះបាល់ដូរទៅខាងអន្ត្រីពិឃាតបងប្អូនបាទបាទសវីចេញពីអន្ត្រីពិឃាតឌូបាទសវីមកណែចេញក្រៅបាទទៅត្រូវបកគោលបាទហើយបងប្អូនបាទបាទសវីទៅហើយពីម៉ាប់ឆ្វេង បាល់ដូរទៅខាងដូកបាទដោយពេជ្រសិមរៀបប៉ាសឺអឺបាទទៅវៃសវីសវីចេញក្រៅបាទបាទទៅត្រូវគោលស្វាយណាបងប្អូនបាទខ្មៅប៉ាសេនេះខ្មៅប៉ាសេបាទសវីទៅឲ្យពីម៉ាក់ឆ្វេងទៅចូលកញ្ញាំកដូបាល់ឲ្យដូកដូកវៃបាទចូលកញ្ញាំម៉ាក់ឆ្វេងបាល់ឲ្យម៉ាក់ឆ្វេងបោកបាទផត់បាទហើយបាទម៉ាក់ឆ្វេងបោកលោមែនតើបងប្អូនបាទដល់ហើយកំពុងប្រយ័ត្នទូរស័ព្ទហើយបាទ បាទហើយតាពាំងស្នូរស័យបាទសវេចេញពីម៉ាប់ឆ្វេងទៅចូលកញ្ញាំឌូបាល់ឲ្យទៅឌុកឌុកវាយផ្លឹបអូហូយបាទចូលកញ្ញាំម៉ាប់ឆ្វេងនៅទីបងប្អូនបាទឥឡូវនេះសវីចេញពីខាងពេជ្រសៀមរាបបាទបងប្អូនបាទសវីមកឲ្យមកចូលកញ្ញាំម៉ាប់ឆ្វេងទេបាល់ឲ្យទៅសវណ្ណនាតវាយជាប់បាំងបាទបាទសវណ្ណនាតវាយជាប់បាំងបាទឥឡូវនេះបាល់ដូរទៅខាងឌូសវីចេញមកឲ្យមកចូលកញ្ញាំម៉ាប់ឆ្វេង បាល់ទៅមកឆ្វេងបោក បាទអូពេជ្រយកអត់បានទេសវេលបាទបាល់នេះបាល់នេះធំជាងមនុស្សទេបងប្អូនបាទបាល់ធំជាងមនុស្សបាទឥឡូវនេះយើងទស្សនាម៉ូតូសវីទៅហើយពីមកឆ្វេងទៅចូលកញ្ញាំឌូកអត់នេះបាយជាប់បាំងបាច្រកបាំងបារាយបងប្អូន បាទបន្ទុកម៉ានខាងសវណ្ណនេះអឺសវណ្ណនេះអូមកឆ្វេងខាងមកឆ្វេងបន្ទុកម៉ានបាទ9មកហើយបាទមកឆ្វេងបោកបាទជាប់បាំងបាត់ បាទជាប់បាំងកដោបងប្អូនបាទទឹកលុយប្រហែលជា80លានបងប្អូនបាទហើយសវីមកហើយបាទមកចូលកញ្ញាមកឆ្វេងបាទឡើយបោកបាទបោកពីសវណ្ណនេះល្អមែនទេបងប្អូនបាទបាទខាងមកឆ្វេងបានហើយ9ខាងឌូកបាទ95ចេញពីម៉ាប់ឆ្វេងទៅហើយបាទទៅចូលកញ្ញាកដោបាទឡើយឌូកបោកអូហូយ បាទចូលផ្លប់ឯនេះ បាទបាទចូលផ្លោកមួយបងប្អូនឥឡូវនេះសវីចេញ ពីពេជ្រមកចូលកញ្ញាំម៉ាប់ឆ្វេងបាល់ឲ្យទៅសវណ្ណនេះវាយណូស៊ីចុងខ្សែខាងក្រោយណូបាទទៅល្អមែនទែនបងប្អូនបាទឥឡូវនេះបាល់ដូរមកខាងម៉ាប់ឆ្វេងបងប្អូនបាទបន្ទុ9ទៅឡង3ចេញសវីពីម៉ាប់ឆ្វេងសវីទៅហើយទៅចូលកញ្ញាំកដោបាល់ឲ្យទៅកដោកដោបងបាទចូលកញ្ញាំមកវិញ បាទកែអត់តទេពលេបាទហើយបាទ បលេកដោមុនមកបលេកដោហើយ បាទលើបន្ទូឡើង10បងប្អូនបាទឡើងខាងហើយបាទអើយពុកប្រយ័ត្នទូរស័ព្ទបងប្អូនបាទពីមកឆ្វេងបាទចេញក្រៅបាទហើយបងប្អូនបាទបន្លោះកណ្ដាលល្អមែនទេតែចេញក្រៅបាទឥឡូវនេះសវី ចេញពីឥន្ទ្រីពីខេឌូកសវីមកហើយមកចូលកញ្ញាមកឆ្វេងបាទបាល់ឲ្យសវណ្ណនេះបោកបាទជាប់បាំងបាទជាប់បាំងកដោបាទបងប្អូនបាទលើបន្ទូឡើង6ទៅ10 បាទសុវីចេញពីអន្ត្រីពីខេតឌូសុវីមកហើយមកចូលកញ្ញាម៉ាប់ឆ្វេងបាល់បោកបាទអូយបាទបោកទៅចូលកញ្ញាពេជ្រអត់នៅ ទេបងប្អូនឥឡូវនេះបាល់ដូរមកខាងម៉ាប់ឆ្វេងបងប្អូនបាទបាល់នេះធ្វើការលោតសុវីចេញពីម៉ាប់ឆ្វេងបងប្អូនបាទសុវីតើឲ្យលោតគប់ទៅហើយទៅចូលកញ្ញាមកដល់កន្លាច់បាត់បងប្អូនបាទកន្លាច់កញ្ញាកដោបាទដល់បន្ទូ11បងប្អូនបាទ11ហើយបាទ11ទល់នឹង6 បាទនេះសវីចេញ ពីម៉ាប់ឆ្វេងទៅមួយក្របទៀតណាចេញក្រៅបាទបាទបាទជួយ share ជួយ share បន្តពាំងស្នូរសេបងប្អូនបាទនេះសវីចេញពីដូងមកចូលកញ្ញាម៉ាប់ឆ្វេងបាទលេខមកឆ្វេងបោកបាទជាប់បាំងបាទហើយបាទជាប់បាំងកដូងបងប្អូនបាទនេះបាល់ដាប់បានទៅខាងកដូងបងប្អូនបាទសវីចេញពីដូងបន្ទុ7ទៅ1សវីបាទហើយមកចូលកញ្ញាបាទបាល់ឲ្យសបិនទៀតបៃអូហូយកលាច់បាំងបាទហើយ បាទកន្លាច់កញ្ញាបងប្អូនបាទកន្លាច់កញ្ញាឌូកបាទលានីបាល់ដូងបងប្អូនបាល់ដូងបាទបន្ទុកឲ្យអូនណាបាល់ដូងហ៎បាទ11 7ចេញសវី2ម៉ាប់ឆ្វេងបាទសវីមកហើយទៅចូលកញ្ញានេះអូហូកន្លាច់បាត់ហើយបងប្អូនបាទបាទគូនេះគូលំដាប់ពិភពលោកបាទអ្នកមើលច្រើនបាទសវីទៅហើយប៉ិតពលេបាត់ហើយបងប្អូនបាទលានីបាល់ដូងទៅខាងឌូកសវីចេញពៀនត្រីពិឃាតឌូកបងប្អូនបាទបាទនោះគ្រូបាទគ្រូបាទសវណ្ណនេះ បាទគ្រូកំពុងឲ្យឈប់បង្ហាត់បងប្អូនសវីចេញពីដុំបញ្ចូលកញ្ញាម៉ាប់ឆ្វេងបាល់ឲ្យ ទៅសុវណ្ណនេះសុវណ្ណនេះវាយបាត់ជាប់បាំងបាត់ហើយបាទឥឡូវនេះបាល់ដូរទៅខាងអន្ត្រីពិឃាតបងប្អូនបាទបាទនោះសវណ្ណនេះបាទសវណ្ណនេះកំពុងឲ្យឈរធ្វើគ្រូបាទទវីមកហើយមកចូលកញ្ញាមកឆ្វេងបាល់ឲ្យមកឆ្វេងបោកជាប់បាំងទវីបានទៅវិញបោកទៅវិញបាទបាទមកក្រោយនេះស៊ីចុងខ្សែនេះបាទបាទ បលេបាទបលេបន្ទុកបានហើយមកឆ្វេងបាទបន្ទុក12ទល់8សុវីជាចូលកញ្ញាដូអុកដូបោលឲ្យដូបោកចូលកញ្ញាមកឆ្វេងវិញ បាទបោលឲ្យមកឆ្វេងបោះបាទសុវីបានពីពេជ្រអត់ឥឡូវបន្ទុកឡើង13បងប្អូនមកទៅរឿងឆ្ងាយបន្តិចហើយបងប្អូនបាទសុវីទីមកឆ្វេងទៅមកក្របទៀតចូលកញ្ញាដូបាល់ឲ្យដូវាយនេះតិចក្រៅនេះអូយមករកកាមេរ៉ានេះបងប្អូនបាទបាទ ទុំមករបាយកាមេរ៉ាបាទសវីចេញពីមកឆ្វេងនៅសវីទៅ ហើយទៅចូលកញ្ញាមនេះចេញក្រៅបាទហើយបងប្អូនបាទបាទគូនេះក៏ក្រៅដល់ឋានប្អិនក៏ក្រៅដល់ពិភពលោកហើយបងប្អូនបាទបាទលើនេះសវីចេញពីអន្ត្រីពិឃាតឌូបាទសវីមកហើយមកចូលកញ្ញាមកឆ្វេងបាល់ឲ្យទៅសម្បត្តិនេះបៃណាល្អមែនតើមកផុតបាំងបងប្អូនបាទបាទនេះបាល់ដូរមកខាងមកឆ្វេងវិញបងប្អូន បាទសវីទៅហើយពីម៉ាប់ឆ្វេងទៅចូលកញ្ញាំកដោបាល់ឲ្យទៅកដោកដោបោកបាទសវីបាទទៅវិញបៃជើងហូចតាក់បលេបាទហើយយកបន្ទូអត់បានទេបាទពីម៉ាប់ឆ្វេងបាទលីសវីចេញពីអិនត្រីពិឃាតឌូបាទសវីមកឲ្យមកចូលកញ្ញាំម៉ាប់ឆ្វេងបាល់ឲ្យទៅសវណ្ណនីបាទផតដៃបាទហើយបន្ទូឡើង9បងប្អូនបាទបាទបន្ទូឡើង9ហើយ9ទល់នឹង13 បាទ9ទល់3សវីចេញពីអន្ត្រីពីខេតឌូសវីមកមកចូលថ្នាក់មកឆ្វេងអឹមចូលថ្នាក់សវណ្ណនាតអត់នៅទេឥឡូវទួលឡើង10ប្រពន្ធបាទ10ទល់13 14ហ៎បាទ10 14បាទសេចផ្វាយមកខាងសវណ្ណនាតសវីមកបាទចេញក្រៅបាទហើយបាទហ្នឹងហើយបាទបាទសក់លឿងនោះគឺមកឆ្វេងបាទមកឆ្វេងទុកយកលូតសវីមិនធម្មតាបាទលូតសវីបាទឥឡូវនេះឱកាសផ្ដាច់ពីខាងមកឆ្វេងបងប្អូនបាទ បាទឱកាសផ្ដាច់ដើរអញសឹកបានមកដល់ហើយបងប្អូនបាទនេះសវីចេញពីមកឆ្វេងឱកាសផ្ដាច់បងប្អូនបាទទៅវេទៅ ហើយទៅចូលកញ្ញាំកដោបាទបាល់ដូកបាល់កដោកដោបោកទេផុតបាំងបាទបាទលេបាល់ដូទៅខាងអន្ត្រីពិឃាតដូបាទបន្ទុបាទនេះគឺសវណ្ណនេះបាទបាទគ្រូ បាទគ្រូបាទមេខ្លងនាំគ្វេងៗដាក់តារាងមួយឲ្យលេងទៀតបាទ បាទបង្ហាត់តាំងពីប៉ិនប៉ិននេះទៅហើយបងប្អូនបាទបាទនៅនេះយើងទស្សនាម៉ូតូសវីចេញពីអិនត្រីពីខេតឌូពន្ទុ10ទល់នឹង14សវីចេញពីអិនត្រីចាំមើលមើលអិនត្រីមកប្រឡោះណាបងប្អូនបាទសវីមកឲ្យពីអិនត្រីមកចូលកញ្ញាម៉ាប់ឆ្វេងបាទឲ្យមកឆ្វេងបោកទេផតបាំងបងប្អូនបាទដៃហើយបាទ បាទអត់ទាន់បាសពិន្ទុទេបាទឥឡូវនេះបាល់ដូរទៅខាងអន្ត្រីវិខេតឌូកបាទសវីចេញពីឌូកមកហើយមកចូលកញ្ញាមកឆ្វេងអូបាល់ឲ្យមកឆ្វេងបោះបាទសវីបានពេជ្រពីពេជ្របោះបាទពីទីក្រោយនេះបាទហើយបាទលើពិន្ទុឡើង11បាទ11 14បាទកំពុងតែកក្រើកញ៉ៅប្លង់ហើយបងប្អូនបាទបាទឲ្យបងប្អូនកំពុងទស្សនាផ្ទាល់ប្រហែលជា2លានដែរបងប្អូនបាទបាទទស្សនាផ្ទាល់ប្រហែលជា2លាននេះ បាទលីសូវីចេញពីអិនព្រីបាមកខេបងប្អូនសូវីមកហើយមកចូលកញ្ញាំបាទបាល់ឲ្យទៅម៉ាប់ឆ្វេងបែកខុសបាល់បាទឥឡូវនេះពិន្ទុ12ទល់នឹង14បាទ12ទល់នឹង14សូវីចេញពីឌូបាទនេះសូវីចេញពីឌូមកហើយមកចូលកញ្ញាំនេះចេញ ក្រោយបាទហើយបងប្អូនបាទនេះឱកាសផ្ដាច់ពីម៉ាប់ឆ្វេងមកជើមើលបាទដាក់សវណ្ណនិតវៃសូវីវិញបងប្អូនបាទ បាទលោកនាងសវីចេញពីសវណ្ណនេះសវីទៅហើយទៅចូលទៅណក់បដូរសេចបាត់ហើយបាទសេចបាត់ហើយបងប្អូនបាទកីឡាករកីឡាករកីឡាករអឺកីឡាករចូលជុំគ្នាមួយមើលកីឡាករកីឡាករចូលជុំគ្នាមកមួយមើលបងប្អូនមើលលេខទៀតលេខទៀតឥឡូវលេខទៀតមែនបាទឥឡូវយើងបន្តទៀតបងប្អូនបាទសេវាចេញពីពេជ្រស្វីមកបញ្ចូលកញ្ញាម៉ាប់ឆ្វេងបាទឡើយទៅបាត់ឆ្វេង3ណាលោត3ល្អមែនតើ អូយបាទលោកនេះបាល់ដូរមកខាងបាប់ឆ្វេងបងប្អូនបាទបាទជួយសៀជួយសៀគូនេះក៏ក្រាំងដល់ឋានប្អិនដែរបងប្អូនបាទសវីចេញពីសុវណ្ណិតសវីទៅឲ្យទៅចូលកញ្ញាំឌូបាល់នេះឌូបាល់អត់ឆ្លងទេបាទលើបន្ទុកមួយបងប្អូនបាទបាទមិញនេះជ័យជំនះបានមកខាងមកឆ្វេងឥឡូវនេះគេលេងមកសិចតទៀតបងប្អូនបាទបាទលេងបន្តទៀតសវីទៅឲ្យទៅចូលកញ្ញាំឌូបាទប៉ាសេកន្លាច់បាទហើយបាទលើបន្ទុក2ទល់នឹង0 បាទបន្ទុក2ទល់0ចេញ សវី2សវណ្ណនីទៅហើយទៅតាក់បលេបងប្អូន បាទបាទបាល់ដូចជាធំជាងមនុស្សទៀតបងប្អូនបាទបាល់នេះបាទឥឡូវនេះសវីចេញពីកដូសវីមកប៉ិតបលេបាទប៉ិតបលេបាទហើយបងប្អូនបាទបងប្អូនមើលជាង1200នាក់1300នាក់បងប្អូនបាទជួយសែជួយសែបងប្អូនបាទសវីទៅហើយបើទៅចូលកញ្ញាំកដូបាល់ឲ្យឌូកនុកវៃណាអូហូដល់ពីលើបាំងនោះបងប្អូន បាទមកសពីលើពីលើបងប្អូនបាទកដោបាទឌូបាទឥឡូវយើងទស្សនាបន្តទៀតបងប្អូនបាទនៅឲ្យម៉ាប់ឆ្វេងប៉ះជាមួយសម្បត្តិនេះបៃផ្អើលផ្អើលបងប្អូនបាទបាល់បាល់ជួលផុកបាល់ហើយបងប្អូនមកជួលផុកបាល់ហើយបាល់បាទអើយបងគូនេះគឺបានមកខេចុច3មិនធម្មតាមែនបាទគូនេះ គូនេះក៏ក្រោកឋានបាទបងប្អូនបាទឥឡូវយើង ទស្សនាម៉ូតូទៀតបន្ទុក1ទាំង2បាល់សវីចេញមកហើយមកចូលកញ្ញាម៉ាប់ឆ្វេងបាល់ឲ្យសវណ្ណនាតបាយជាប់បាំងឌូបាទបាទនោះឌូកលូតចេញកកបងប្អូនបាទបាទឌូកលូតចេញកកបងប្អូនចេញមកឲ្យពីពេជ្រមកចូលធនៈបាល់ប៉ាសេឲ្យសវណ្ណនាតបាយណាអត់ចេញបាំងឌូទេ បាទបន្ទុក2ស្មើ បាល់បន្ទុកពីស្មើចេញសវីពីពេជ្រមកមួយគ្រាប់ទៀតចូលកញ្ញាមកឆ្វេងបាល់ឯមកឆ្វេងបោកបាល់សវីបាល់ទៅវិញពីពេជ្របាល់បាស៊ីបាទហើយបាទបាល់លេខបន្ទុកឡើង3 3បាល់បន្ទុក3ទល់នឹង2ចេញសវីពីពេជ្រមកមួយគ្រាប់មកចូលកញ្ញាមកឆ្វេងបាល់ឲ្យមកឆ្វេងបៃដែរបាទទៅល្អមែនតើបាស៊ីមុំកែង90បាទឥឡូវនេះសវីវាយចេញពីសវណ្ណនេះបងប្អូនបាទ ទៅវាទៅហើយចេញក្រៅបាទហើយបងប្អូនបាទបន្ទុក2ទៅ3បាទខាងខាងឌូ3ខាងសវត្តខាងសវណ្ណនេតមកឆ្វេង2បងប្អូនបាទនេះសវេចេញពីពេកចេញក្រៅបាទហើយបងប្អូនបាទបាទអត់ច្បាស់អាចសេរីអ៊ីនធឺណិតឡើងវិញបងប្អូនបាទសវេទៅហើយទៅចូលថ្នោតឌូកន្លាច់បាត់បន្ទុក3ស្មើ3 4 3 4ហ៎បាទបន្ទុក3 4បងប្អូន បាទលានីសុវីចេញពីម៉ាប់ឆ្វេងសុវីទៅហើយទៅចូលកញ្ញាំ បាទបាល់បោកទេយកអត់បានទេពីប៉ាសេបងប្អូនបាទប៉ាសេខាងនេះគឺប៉ាសេ បាទខ្មៅប៉ាសេបងប្អូនបាទខ្មៅប៉ាសេខាងនោះគឺមានត្រីពិឃាតឌូកមានកដោហើយនឹងពេជ្រសិមរៀបប៉ាសេបាទខាងនេះគឺមានម៉ាប់ឆ្វេងសវណ្ណនេះហើយនឹងខ្មៅប៉ាសេបងប្អូន បាទលោកនេះសវីចេញពីមកឆ្វេងសវី ទៅហើយទៅចូលកញ្ញាំឌូកបាទបាល់ឲ្យឌូកវៃណាអូយចុងខ្សែនេះល្អមែនទែនបាទលោកនេះបាល់ដូរទៅខាងឥន្ទ្រីពិឃាតឌូកបាទអ្នកទស្សនាផ្ទាល់ប្រហែលជា2លានអ្នកបងប្អូនបាទឥឡូវនេះសវីចេញពីឥន្ទ្រីពិឃាតសវីមកហើយមកចូលកញ្ញាំមកឆ្វេងបាល់ឲ្យទៅសវណ្ណនេះបោកអូហូចេញក្រៅបាទហើយបងប្អូនបាទចេញហើយបាទឥឡូវបន្ទុកឡើង5បងប្អូនបាទ បើអត់ច្បាស់អ៊ីនធឺណិតវងអ៊ីនធឺណិតទេមកហើយមកចូលកញ្ញាមកឆ្វេងបាល់ទេវាយជាប់បាំងចូលទីអត់ច្បាស់អត់ច្បាស់ព្រាកព្រាកព្រាកអ៊ីនធឺណិតចុចមកគាត់កើតទេបាទសាវីចេញពីឌូបងប្អូនបាទសាវីមកហើយមកចូលកញ្ញាមកឆ្វេងបាល់ឲ្យទៅមកឆ្វេងបោកទៅក្រោយនោះបាទបាទចេញក្រៅបាត់ហើយបងប្អូនបាទលោកទូតឡើងប្រមាណអីចេះបាទ បាទសវីចេញពីឌូសវីមកហើយមកចូលកញ្ញាមកឆ្វេងបាទឲ្យទៅមកឆ្វេងបោកមកក្របទៀតបាទបន្ទុកបានហើយមកឆ្វេងអឺសវណ្ណិតបន្ទុកបានហើយសវណ្ណិតបន្ទុកបាន3 3ទៅហើយទៅចូលថ្នាក់បាទសវីបានបាពេជ្រយកសវីអត់តាន់ទេបាទបន្ទុក4ទល់7ចេញសវីពីសវណ្ណិតបងប្អូនបាទ បាទសាវីទៅឲ្យពីសវណ្ណនេះទៅចូលកញ្ញាំកដូបោពីពេជ្របាទបោទៅវិញបាទបាល់ឲ្យទៅក្រាបាល់ឲ្យកដូវាយនេះលិចផ្លាប់បាទឥឡូវនេះបាល់ដូរទៅខាងដូកវិញបងប្អូនបាទនៅហើយបាទប្របាប់ឲ្យបាទស៊ីកដូទៅបាំងធំបាទដូកបាំងធំទៅវិញមកឲ្យមកចូលកញ្ញាំសវណ្ណនេះបាល់ឲ្យមកឆ្វេងនេះបោទៅក្រោយចេញបាទអត់ប៉ះដៃទេបាទ បាទឥឡូវបន្ទុក8ធ្វើការដូរលីមបងប្អូនបាទសវីមកហើយចេញក្រៅបាទហើយពីម៉ាប់ឆ្វេងបាទនេះសវីចេញពីអន្ត្រីពីខេតឌូកបាទមកខេចុច3បងប្អូនបាទជួយសែសវីទៅហើយណែខូចបាត់ហើយដដើមគ្នារវាងសវណ្ណនេះហើយនឹងម៉ាប់ឆ្វេងបាទនេះសវីចេញពីអន្ត្រីពីខេតឌូក ឆ្វេងទៅហើយទៅចូលកញ្ញាមកឆ្វេងបាល់ឲ្យមកឆ្វេងបោកអត់ជាប់អត់ចេះបាំងទេបាទកដោបាំងជាប់ល្អណាស់បងប្អូនបាទបាទហ្នឹងហើយមកឆ្វេងមកឆ្វេងអាចាស់លេងលេងលវតខោបាទសវណ្ណនេះបាទឥឡូវនេះសវីបន្តទៀតចេញសវីពីឌូបងប្អូនបាទសក់ក្រហមគឺមកឆ្វេងសវីទៅហើយបាទជាប់ពលេបាទហើយប៉ិតបងប្អូនប៉ិតបាទឥឡូវនេះបាល់ដូរទៅខាងមកឆ្វេងបងប្អូនបាទ បាទគូនេះគឺសងសឹកបងប្អូនបាទឌូកសងសឹកទៅលើមកឆ្វេងបាទសុវីមកឲ្យមកចូលក៏ញ៉ាំឌូកបាទឡើយទៅកដូកដូវាយណែលោតវាយល្អមែនតើបងប្អូនបាទបាទនេះបាល់ដូមកខាងមកខាង អន្ត្រីពិឃីឌូកអន្ត្រីពិឃីឌូកបន្ទុកម៉ានអន្ត្រីបន្ទុក10ទល់ម៉ានបាទ10ទល់4គ្រាប់បាទសវីដូចជាឌូកឡើងខ្លាំងមែនទេហើយសវីចេញពីឌូកទៅចូលកញ្ញាមកឆ្វេង បាល់ឲ្យមកឆ្វេងបោកវាយបាទណែកន្លាច់បាត់ហើយបងប្អូនបាទកន្លាច់គេញ៉ាំបាទកន្លាច់គេញ៉ាំឌូកបាទលេនីបាល់ដូរទៅខាងមកឆ្វេងលោតសវី2មកឆ្វេងមកចូលគេញ៉ាំឌូកបាល់ឲ្យទៅសវណ្ណនាតបៃបាទចូលគេញ៉ាំមកវិញបាទមកឆ្វេងបោះណែស៊ីបាត់ហើយបាទបោះដាច់ចកេអស់ហើយបងប្អូនបាទលេនីពិន្ទុឡើង5ទល់នឹង10 1300លា បាទសវីមកណាមកចូលថ្នាក់បាទបាល់បាល់ឌូកវាយល្អមែនតើបាទពីលើបាំងនោះបងប្អូនបាទបាល់ឌូកវាយសើពីលើបាំងបងប្អូនបាទឥឡូវនេះសវីចេញពីឥន្ទ្រីពិឃាតសវីទៅឲ្យជាប់ពលេបាទហើយបាទពីឥន្ទ្រី បាទឥឡូវនេះបាល់ដូទៅខាងសុវណ្ណនេះបងប្អូនបាទបាទដល់ចេញសវីពីម៉ាប់ឆ្វេងសវីមកឲ្យមកចូលកញ្ញាំកដូបាល់ឲ្យទៅណែវាយល្អមែនតើចេញ ក្រៅបាទហើយ បាទលើបន្ទុកឡើង5 1ទល់នឹង10បងប្អូនបាទសវីកាប់ឆ្វេងមកមួយក្របទៀតទេក្រៅបាទបាទបាទតែសវីបងប្អូនបាទសវីទៅឲ្យពីពេញហើយទៅសម្បត្តិនេះ3ដែរអូយអត់ឆ្លងទេ បាទលើបន្ទុកឡើង11បងប្អូនបាទសវីចេញពីពេជ្រសៀមរាបទៅមួយក្របទៀតសវីទៅហើយទៅចូលកញ្ញាម៉ាប់ឆ្វេង បាល់ឲ្យមកឆ្វេងបោះពេជ្រស្វេបាន បាល់បោះទៅក្រោយមកឆ្វេងយកបានវិញបាល់ឲ្យមកឆ្វេងបោះមកក្រោយបាល់ផតដៃឌូបាទបាទផតដៃឌូបាទនេះបាល់ឌូបងប្អូនបាទហ្នឹងហើយគូនេះល្អមើលណាស់គូលំដាប់ស្រុកខ្មែរបាទបងសុកច័ន្ទបាទបាទស្នេហ៍អូនលឺហើយបាទសួស្ដីបងសួស្ដីស្វីមកប៉ិតពលេបាទហើយបាទពីសវណ្ណិតឥឡូវនេះដាក់ពេជ្រសៀមរាបបាទពេជ្រសៀមរាបបាទទៅហើយពេជ្រសៀមរាបទៅចូលកញ្ញាមក បាល់ឲ្យទៅមកឆ្វេងវាយបែកបងប្អូនបាទពេជ្រសវ័យអត់បានទេបាទនេះបាល់ដូរទៅខាងម៉ាប់ឆ្វេងបងប្អូនបាទបាទគូក៏ក្រោកស្អាងបងប្អូនបាទបាល់ប៉ាសេឲ្យទៅបីដែរជាប់បាំងបាទជាប់បាំងសុវណ្ណនេះបារាយក្ដូឥឡូវបន្ទុឡើងប្រហែលដែរចេះអត់ទេពីម៉ាប់ឆ្វេងបាទប៉ាត់ពលីបាទបន្ទុឡើងប្រហែលដែរឌូកទូឡើងប្រហែលដែរហ៎11ម៉ាន់ 11 7បាទឥឡូវនេះសូវីចេញពីឌូបងប្អូនសូវីទៅហើយចេញក្រៅបាត់ហើយពីឌូបាទនេះបាល់សូវីចេញពីម៉ាប់ឆ្វេងត្រឡប់មកវិញសូវីបាទអត់ទាន់យកទេបងប្អូនបាទវាយលឿនពេកបាទបាទសូវីចេញពីបាទសូវីចេញមកពីម៉ាប់ឆ្វេងសូវីមកហើយមកចូលកញ្ញាំឌូបាល់ឲ្យទៅឌូកវាយដែរចូលកញ្ញាំសូវីបានអត់អត់បានទេកំរត់លឿនពេកបុកគល់ថ្នោតបាទ បាទលានីសវីចេញពីពេជ្រសៀមរាបបងប្អូនបាទណែសវីទៅហើយទៅចូលកញ្ញាំសវណ្ណនេះបាល់ឲ្យទៅម៉ាប់ឆ្វេងបៃណូល្អមែនទែនពីម៉ាប់ឆ្វេងបាទលានីបាល់ដូទៅខាងម៉ាប់ឆ្វេងពិន្ទុ7ទល់នឹង11បាទសវីមកឲ្យចេញក្រៅបាទហើយបាទឥឡូវនេះបាល់ដូរមកខាងពេជ្រសៀមរាបប៉ាសេបាទវៃសវីសវីទៅហើយទៅចូលកញ្ញាំបាទបាល់បៃបាក់ជាប់បាំង បាទជាប់បាទលើបន្ទុក12ហើយបងប្អូនបាទចាំមើលមើលបាទឌូកសងសឹកទៅលើមកឆ្វេងបាទរង្វាន់សុវីទៅចូលមកឆ្វេងបាល់ឲ្យសវណ្ណទៀតបោបាទបោជាប់បាំងតែលើបន្ទុក13បងប្អូន13ហើយបាទបន្ទុក13ហើយទៅវិញទៅមួយគ្រាប់ទៀតទៅចូលកញ្ញាមកឆ្វេងបាល់ឲ្យមកឆ្វេងវាយជាប់បាំងមួយគ្រាប់ទៀតបន្ទុក14បាទបាទជាប់បាំងឌូកលុកខ្សែបាទមកឆ្វេងនៅសវណ្ណនេះទៅវិញទៅមួយគ្រាប់ទៀតទៅចូលកញ្ញាមកឆ្វេងបាល់ឲ្យមកបាទ បែកបាងឌូបាល់នេះបាល់ឌូទៅខាងមកឆ្វេងពិន្ទុ7ទល់14បាទសិចភ័ញបានទៅខាងមកឆ្អើបានទៅខាងឌូបងប្អូនស្វីចេញពីសវណ្ណនេះបានមកចូលកញ្ញាំឌូបាល់ឲ្យឌូវាយចេញក្រៅបាត់ហើយបាល់លើពិន្ទុឡើង8បងប្អូនបានឡើង8ហើយបាទស្វីចេញពីសវណ្ណនេះស្វីមកឲ្យមកចូលកញ្ញាំឌូ បាល់ឲ្យទៅបាទវាយពីកដោអត់ឆ្លងទេឥឡូវបន្ទុកឡើង9បាទបន្ទុក9ឆ្លង14បាទសវីចេញពីសវណ្ណៀតមកឲ្យមកចូលកញ្ញាំឌូកបាល់ឲ្យឌូកវាយបាទជាប់បាំងបាទហើយ បាទជាប់បាំងខ្មៅប៉ាស៊ីបាទឥឡូវនេះបន្ទុកឡើង10មក10ហើយ10ហើយ10ហើយបាទបន្ទុក10 14បាទសវីចេញពីសវណ្ណៀតមកចូលកញ្ញាំកដោបាទ បាល់ឲ្យកដោកដោវាយផ្លឹបបាទសវេអត់បានទេ បាទលីឱកាសផ្ដាច់ពីពេជ្រសៀមរាបបងប្អូនបាទបាទសវេទៅហើយទៅចូលកញ្ញាម៉ាប់ឆ្វេង បាល់ឲ្យមកឆ្វេងបែកជាប់បាំងបាទបាទជ័យជំនះបានមកខាងឌូបងប្អូនបាទឌូសងសឹកបានសម្រេចបងប្អូនបាទបាទនេះថតជុំគ្នាមួយបាទថតជុំគ្នាមួយកីឡាករកីឡាករជុំគ្នាបាទកីឡាករមកជុំគ្នាមួយ បាទស្វេងបាទនេះបាទកីឡាករមកជុំគ្នាទេបងប្អូនកីឡាករមកជុំគ្នាតិចនេះនេះសិតតែកីឡាករបាទបាទមានមកស្វេងបាទមានខ្មៅប៉ាសេបាទមានឌូកបាទមានក្តោទៀតបាទបាទឯណាពេជ្រសិមរៀបប៉ាសេវិញតាបាទបាទតាបាទពេជ្រសិមរៀបប៉ាសេគេមើលច្រើនណាគេមើលឡាមកខេចុញ7 1700នេះចុយមកចិត្តចុយមក នេះមើលគេមើលមកគេចិត្ត7ចិត្តចិត្ត3000ចិត្ត2000អ្នកគាត់មើលអូជុលពេជ្រអរជុលពេជ្របាទអូខេឥឡូវគូនេះគឺឆ្នាំមេសេចចាញ់មេសេចបងប្អូន បាទមកឆ្វេងឆ្នាំសេចមុនឌូកសងសឹកវិញបានសម្រេចបាទអូខេបាយបាយបងប្អូនបាទបាទបាយបាយបងប្អូនតាត្រឹមនេះចុះបាទគូពិសេសលំដាប់ពិភពលោកបាទអូខេបាយបាយបងប្អូនមកគូចុះបាទ បាទសួស្តីបងប្អូនបាទបាទកុំមកកាន់ភេកមិញលី បាទឥឡូវបន្ទុកសូនស្មើបាទបាល់ឲ្យឆ្វេងវាយណាចេញក្រៅបាទហើយបងប្អូន បាទបាទមកមើលក្មេងៗនៅផ្ទះសវណ្ណនេះបងប្អូននៅនៅពីក្រោយផ្ទះសវណ្ណនេះលេងបាទមានកូនតារាងមួយសម្រាប់ក្មេងៗលេងបាទឥឡូវនេះស្វីចេញទៅហើយទៅចូលកញ្ញាមឆ្វេងបាទឲ្យស្ដាមវាយណាជាប់បាំងបាទបាទបន្ទុកមកហើយបន្ទុកមកហើយបន្ទុកមកហើយឃើញៗ បាទ102ទៅហើយទៅចូលកញ្ញាឆ្វេងបាទឡើយឆ្វេងបោកបាទចូលកញ្ញាវិញបាទអូឆ្លងទៅវិញបាទអូចាប់កាយបកាបងប្អូនចាប់កាយបកាហើយបាទអេនីសូវីបានទៅខាងដាល់ញ៉ែលសូវីចេញពីដាល់ញ៉ែលមកពិតពលីបាទហើយបងប្អូនបាទបាទនេះសវិសចេញពីកូនត្រេនបងប្អូនបាទអាយុប្រហែលជា5ឆ្នាំសវិសទៅហើយនេះចូលកញ្ញាបាទបាទប៉ាត់ពលេបងប្អូនបាទប៉ាត់ពលេ បាទសាវីចេញ ពីដើមញ៉ាំមកចូលកញ្ញាឆ្វេងទេបន្ទុកបាទបាទមួយស្មើសាវីចេញពីដើមញ៉ាំមកហើយមកចូលកញ្ញាឆ្វេងមកអត់ត្រូវអត់តាន់ទេបាទបន្ទុក2ទល់6ហើយបងប្អូននេះល្បីវាដាក់មន្ត្រីពិឃាតដុកហើយនឹងក្តោកាលនោះម៉ាប់ឆ្វេងសវណ្ណនាតបាទទៅវិញមកទេបាទ បាល់ឲ្យបាទអើកដូនេះកដូផុតដៃបាទបាទកដូបាទបាទករេកន្ត្រីវិឃាតបាទកន្ត្រីវិឃាតបាទនេះគឺកដូខរមមកឆ្វេងសវណ្ណនេះបាទសវីមកឲ្យមកចូលកញ្ញាំបាទបាល់ឲ្យកដូកដូវាយនោះបាទស៊ីចុងលីងខាងក្រោយនោះបាទហើយបាទឥឡូវនេះបាល់ដូបងប្អូនបាទបាល់ដូ បាទបាល់ដូខានត្រីពិឃាតមិនសវីទៅបញ្ចូលកញ្ញាំមកឆ្វេង បាល់ឲ្យសវណ្ណនេះវៃណាអូហូយបាទពេចប៉ាសេវៃនេះបាទគូនេះលំដាប់ស្រុកខ្មែរពិភពលោកឲ្យសវីទៅចូលកញ្ញាំមកឆ្វេងបាល់ឲ្យមកឆ្វេងមកឆ្វេងទៅស្វីឲ្យវិញមកឆ្វេងបោកអត់ច្រឡងទេបាទបាទប៉ាសេនេះពេចពងវៃសវីនេះបាទពេចបាទពេចជម្រាបបាទសវីទៅហើយ ទៅចូលកញ្ញាំសវណ្ណនេះម៉ាប់ឆ្វេងបោកមកក្រោយចូលកញ្ញាំសំពេចបាទបោះទៅវិញបោះអត់ឆ្លងទេបាទបាទនេះគឺក្មេងៗនៅក្រោយផ្ទះសវណ្ណនេះបងបាទសួស្តីបងវិបងឆេនបាទសួស្តីបាទនៅខាងក្រោយផ្ទះសវណ្ណនេះបាទប្រហាត់តាំងពីប៉ិតនេះហើយទៅក្មេងៗបងប្អូនបាទសវីចេញពីម៉ាប់ឆ្វេងតូចមកហើយមកចូលកញ្ញាំឌូកបាទ បាល់ឌូកបោះបាទស៊ីបាទហើយមកទៅស្លឹកឈើមកទៅស្លឹកឈើសនឹងខ្មៅប៉ាសេនឹងខ្មៅប៉ាសេបាទបន្ទូខាំមកឆ្វេងបាននោះ5ហ៎ទៅវិញមកមកចូលកញ្ញាំឌូកបាទបាល់ឲ្យឌូកឌូកវាយបាទផត់បាំងបាទបាទឥឡូវបន្ទូមកហើយបន្ទូបាទបន្ទូឥឡូវបន្ទូខាងត្រីពិឃាត3បាទសវិសចេញពីពេជ្របាទសវិសទៅឲ្យទៅចូលញ៉ាំមកឆ្វេងបាទឲ្យសវណ្ណនេះវាយណាបាទ មកធ្ងន់មែនតើបងប្អូនបាទបាទសវីចេញពីម៉ាប់ឆ្វេងដល់បន្ទុក5ទល់នឹង3សវីមកឲ្យមកចូលកញ្ញាំឌូកបាល់ឲ្យកដោទេស៊ីចុងលីណូបាទលោតវាយមកទៅហឹងបងប្អូន បាទបាទថ្ងៃនេះគឺកដោបាទអិនត្រីពិឃាតថតសវីពេជ្រពេជ្រនេះពេជ្របាទនេះពេជ្របាទសវីបាទសវីទៅហើយបាទប៉ិតពលីបាទហើយពេជ្របាទបាទបាល់នេះបាទមៀតទេបងប្អូន បាទនេះសវីចេញពីម៉ាប់ឆ្វេងបាទសវីមកបាទចេញក្រៅបាទហើយបាទប៉ិតពលេបងប្អូនប៉ិតពលេរនឹកជួឃើញដាក់ពេចប៉ះហើយសវីបាទឥឡូវដូរដាក់អន្ត្រីវិឃាតបាយសវីវិញមកចូលទៅញ៉ាំម៉ាប់ឆ្វេងបាទឲ្យម៉ាប់ឆ្វេងបោកណែស៊ីចុងលីងនេះល្អមែនទែនបាទគូនឹងបាច់បែលើបងសុកលេងបាទសវីពីម៉ាប់ឆ្វេងមកចូលកញ្ញាមន្ត្រីវិឃាតបាទឲ្យក្រៅបាទហើយ បាទបន្ទុកម៉ាត់ឯខាងមកឆ្វេងបាទបន្ទុក6ទល់3 4មកស្វីចេញ ពីមកឆ្វេងស្វីមកមកចូលកញញ៉ាំឌូកបាទប៉ាសេខូចបាទបាទពេជ្រសៀមរាបបងប្អូនបាទបាទស្វីមកហើយណាកលាច់កញ្ញាំក៏ឌូកបាទហើយបាទលើបន្ទុក8 9បាទ8បាទបន្ទុក8ដូលេងបាទខាងមកឆ្វេង8ខាងឌូកដូនោះគឺអឺ 8គ្រាប់បាទ8ទល់8បាទយើងចាំមើលបន្ទាប់ពីដូលីនេះទៅជាយ៉ាងណាទេបងប្អូនបាទបន្ទាប់ពីដូលីបាទបងអ្នកអ្នកអ្នកប្រធមបាទបាទជួយ share ជួយ share បងប្អូនបាទគោនេះគីឡូលំដាប់ពិភពលោកបងប្អូនបាទបាទគឺក្មេងៗនៅក្រៅចេះសវណ្ណនេះបងប្អូនចែកលេខទឹក បាទលានីដូលីងសវីចេញពីម៉ាប់ឆ្វេងនេះម៉ាប់ឆ្វេងបាទម៉ាប់ឆ្វេងតូចបាទសវីពីម៉ាប់ឆ្វេងទៅហើយចេញក្រៅបាទហើយបងប្អូន បាទលានីបាល់ដូរទៅខាងអន្ត្រីពិឃាតបងប្អូនបាទបាទសវីចេញពីអន្ត្រីពិឃាតឌូបាទសវីមកណែចេញក្រៅបាទទៅត្រូវបកគោលបាទហើយបងប្អូនបាទបាទសវីទៅហើយពីម៉ាប់ឆ្វេង បាល់ដូរទៅខាងដូកបាទដោយពេជ្រសំរាបប៉ាសឺអឺបាទអ្វីទៅវិញទៅវិញចេញក្រៅបាទបាទទៅត្រូវគោលស្វាយទៅបងប្អូនបាទខ្មៅប៉ាសេនេះខ្មៅប៉ាសេបាទទៅវិញទៅឲ្យពីមកឆ្វេងទៅចូលកញ្ញាំកដូបាល់ឲ្យដូកដូកវាយបាទចូលកញ្ញាំមកឆ្វេងបាល់ឲ្យមកឆ្វេងបោកបាទផត់បាទហើយបាទមកឆ្វេងបោកលោមែនតើបងប្អូនបាទដល់ហើយកំពុងប្រយ័ត្នទូរស័ព្ទហើយបាទ បាទហើយតាពាំងស្នូរស័យបាទសវេចេញពីម៉ាប់ឆ្វេងទៅចូលកញ្ញាំឌូកបាល់ឲ្យទៅឌុកឌុកវាយផ្លឹបអូហូយបាទចូលកញ្ញាំម៉ាប់ឆ្វេងនៅទីបងប្អូនបាទឥឡូវនេះសវីចេញពីខាងពេជ្រសៀមរាបបាទបងប្អូនបាទសវីមកឲ្យមកចូលកញ្ញាំម៉ាប់ឆ្វេងទេបាល់ឲ្យទៅសវណ្ណនាតវាយជាប់បាំងបាទបាទសវណ្ណនាតវាយជាប់បាំងបាទឥឡូវនេះ បាល់ដូរទៅខាងឌូកសវីចេញមកឲ្យមកចូលកញ្ញាំម៉ាប់ឆ្វេង បាល់ទៅមកឆ្វេងបោកបាទអូពេជ្រយកអត់បានទេសវេហើយបាទបាល់នេះបាល់នេះធំជាងមនុស្សទេបងប្អូនបាទបាល់ធំជាងមនុស្សបាទឥឡូវនេះយើងទស្សនាម៉ូតូសវីទៅហើយពីមកឆ្វេងទៅចូលកញ្ញាំឌូកអត់នេះបាយជាប់បាំងបាច្រកបាំងបារាយបងប្អូន បាទបន្ទុកម៉ានខាងសវណ្ណនេះអឺសវណ្ណនេះអូមកឆ្វេងហើយមកឆ្វេងបន្ទុកម៉ានបាទ9មកឡើយបាទមកឆ្វេងបោកបាទជាប់បាំងបាត់ បាទជាប់បង់កដោបងប្អូនបាទទឹកលុយប្រហែលជា80លានបងប្អូនបាទហើយសវីមកហើយបាទមកចូលកញ្ញាម៉ាប់ឆ្វេងបាល់ឲ្យស្បោកបាទបោកពីសវណ្ណនេះល្អមែនទេបងប្អូនបាទបាទខាងមកឆ្វេងបានហើយ9ខាងឌូកបាទ95ចេញពី2ម៉ាប់ឆ្វេងទៅហើយបាទទៅចូលកញ្ញាកដោបាល់ឲ្យឌូកបោកអូហូយបាទចូលផ្លប់ឯនេះ បាទបាទចូលផ្លោកមួយបងប្អូនឥឡូវនេះសវីចេញពីពេជ្រមកចូលកញ្ញាំម៉ាប់ឆ្វេងបាល់ឲ្យទៅសវណ្ណនិតវាយណូស៊ីចុងខ្សែខាងក្រោយណូបាទទៅល្អមែនទែនបងប្អូនបាទឥឡូវនេះបាល់ដូរមកខាងម៉ាប់ឆ្វេងបងប្អូនបាទបន្ទុ9ទឡង3ចេញសវីពីម៉ាប់ឆ្វេងសវីទៅហើយទៅចូលកញ្ញាំកដោបាល់ឲ្យទៅកដោកដោបងបាទចូលកញ្ញាំមកវិញ បាទកែអត់តទេពលេបាទហើយបាទ បលេកដោមុនមកបលេកដោហើយបាទលើបន្ទូឡើង10បងប្អូនបាទឡើងខាងហើយបាទអើយពងប្រយ័ត្នទូរស័ព្ទបងប្អូនបាទពីមកឆ្វេងបាទចេញក្រៅបាទហើយបងប្អូនបាទបន្លោះកណ្ដាលល្អមែនទេតែចេញក្រៅបាទឥឡូវនេះសវី ចេញពីឥន្ទ្រីពីខេឌូកសវីមកហើយមកចូលកញ្ញាមកឆ្វេងបាទបាល់ឲ្យសវណ្ណនេះបោកបាទជាប់បាំងបាទជាប់បាំងកដោបាទបងប្អូនបាទលើបន្ទូឡើង6ទៅ10 បាទសវីចេញពីឥន្ទ្រីពីខេតឌូសវីមកហើយមកចូលកញ្ញាម៉ាប់ឆ្វេងបាល់បោកបាទអូយបាទបោកទៅចូលកញ្ញាពេជ្រអត់នៅ ទេបងប្អូនឥឡូវនេះបាល់ដូរមកខាងម៉ាប់ឆ្វេងបងប្អូនបាទបាទឥឡូវនេះធ្វើការលោតសវីចេញពីម៉ាប់ឆ្វេងបងប្អូនបាទសវីតើឲ្យលោតគប់ទៅហើយទៅចូលកញ្ញាមកនោះកន្លាច់បាត់បងប្អូនបាទកន្លាច់កញ្ញាកដោបាទដល់បន្ទុក11បងប្អូនបាទ11ហើយបាទ11ទល់នឹង6 បាទនេះសវីចេញពីម៉ាប់ឆ្វេងទៅមួយក្របទៀតណាចេញក្រៅបាទបាទបាទជួយ share ជួយ share បន្តពាំងស្នូរសេបងប្អូនបាទនេះសវីចេញ ពីដូងមកចូលកញ្ញាម៉ាប់ឆ្វេងបាទលេងមកឆ្វេងបោកបាទជាប់បាំងបាទហើយបាទជាប់បាំងកដូងបងប្អូនបាទនេះបាល់ដាក់បានទៅខាងកដូងបងប្អូនបាទសវីចេញពីដូងបន្ទុ7ទៅ1សវីមកហើយមកចូលកញ្ញាបាទបាល់ឲ្យសវណ្ណនេះបៃអូហូយកលាច់បាំងបាទហើយ បាទកន្លាច់កញ្ញាបងប្អូនបាទកន្លាច់កញ្ញាឌូកបាទលានីបាល់ដូងបងប្អូនបាល់ដូងបាទបន្ទុកឲ្យអូនណាបាល់ដូងហ៎បាទ11 7ចេញសេវី2ម៉ាប់ឆ្វេងបាទទៅវិញមកហើយទៅចូលកញ្ញានេះអូហូកន្លាច់បាត់ហើយបងប្អូនបាទបាទគូនេះគូលំដាប់ពិភពលោកបាទអ្នកមើលច្រើនបាទសវីទៅហើយប៉ិតពលេបាទហើយបងប្អូនបាទលានីបាល់ដូរទៅខាងឌូកសវីចេញពៀនត្រីពិឃាតឌូកបងប្អូនបាទបាទនោះគ្រូបាទគ្រូបាទសវណ្ណនេះ បាទគ្រូកំពុងឲ្យឈប់បង្ហាត់បងប្អូនបាទសវីចេញពីដុំបញ្ចូលកញ្ញាម៉ាប់ឆ្វេងបាល់ឲ្យទៅសុវណ្ណនេះសុវណ្ណនេះវាយបាត់ជាប់បាំងបាត់ហើយបាទឥឡូវនេះបាល់ដូរទៅខាងអន្ត្រីពិឃាតបងប្អូនបាទបាទនោះសវណ្ណនេះបាទសវណ្ណនេះកំពុងឲ្យឈរធ្វើគ្រូបាទទវីមកហើយមកចូលកញ្ញាមកឆ្វេងបាទឲ្យមកឆ្វេងបោកជាប់បាំងទវីបានទៅវិញបោកទៅវិញបាទបាទមកក្រោយនេះស៊ីចុងខ្សែនេះបាទបាទ បលេបាទបលេបន្ទុកបានហើយមកឆ្វេងបាទបន្ទុក12ទល់18សុវីជិះចូលកញ្ញាដូអូកដូបោលឲ្យដូបោកចូលកញ្ញាមកឆ្វេងវិញ បាទបោលឲ្យមកឆ្វេងបោះបាទសុវីបានពីពេជ្រអត់ឥឡូវបន្ទុកឡើង13បងប្អូនមកទៅរឿងឆ្ងាយបន្តិចហើយបងប្អូនបាទសុវីទីមកឆ្វេងទៅមកក្របទៀតចូលកញ្ញាដូបាល់ឲ្យដូវាយនេះតិចក្រៅនេះអូយមករកកាមេរ៉ានេះបងប្អូនបាទបាទ ទុំមករបាយកាមេរ៉ាបាទសវីចេញពីមកឆ្វេងនៅសវីទៅ ហើយទៅចូលវិញញ៉ាំនេះចេញក្រៅបាត់ហើយបងប្អូនបាទបាទគូនេះក៏ក្រៅដល់ឋានប្អិនក៏ក្រៅដល់ពិភពលោកហើយបងប្អូនបាទបាទលើនេះសវីចេញពីអិនត្រីពិឃាតឌូបាទសវីមកហើយមកចូលកញ្ញាមកឆ្វេងបាទឲ្យទៅសវណ្ណនេះបៃណាល្អមែនតើមកផុតបាំងបងប្អូនបាទបាទនេះបាល់ដូរមកខាងមកឆ្វេងវិញបងប្អូន បាទសវេទៅហើយពីម៉ាប់ឆ្វេងទៅចូលកញ្ញាំកដោបាល់ឲ្យទៅកដោកដោបោកបាទសវេបាទទៅវិញបែកជើងហូចតាក់បលេបាទហើយយកបន្ទួតបានទេបាទពីម៉ាប់ឆ្វេងបាទលីសវេចេញពីអិនត្រីពិឃាតឌូបាទសវេមកឲ្យមកចូលកញ្ញាំម៉ាប់ឆ្វេងបាល់ឲ្យទៅសវណ្ណនីបាទផតដៃបាទហើយបន្ទុឡើង9បងប្អូនបាទបាទបន្ទុឡើង9ហើយ9ទល់នឹង13 បាទ9ទល់3សវីចេញពីអន្ត្រីពីខេតឌូសវីមកមកចូលថ្នាក់មកឆ្វេងអឹមចូលថ្នាក់សវណ្ណនេះអត់នៅទេឥឡូវទួលឡើង10បងប្អូនបាទ10ទល់13 14ហ៎បាទ10 14បាទសិចផាច់មកខាងសវណ្ណនេះសវីមកបាទចេញក្រៅបាទហើយបាទហ្នឹងហើយបាទបាទសក់លឿងនោះគឺមកឆ្វេងបាទមកឆ្វេងទុកឲ្យលូតសវីមិនធម្មតាបាទលូតសវីបាទឥឡូវនេះឱកាសផ្ដាច់ពីខាងមកឆ្វេងបងប្អូនបាទ បាទឱកាសផ្ដាច់ដើរអញសឹកបានមកដល់ហើយបងប្អូនបាទនេះសវីចេញពីមកឆ្វេងឱកាសផ្ដាច់បងប្អូនបាទទៅវេទៅ ហើយទៅចូលកញ្ញាំកដោបាទបាល់ដូកបាល់កដោកដោបោកទេផុតបាំងបាទបាទលេបាល់ដូទៅខាងអន្ត្រីពិឃាតដូបាទបន្ទុបាទនេះគឺសវណ្ណនេះបាទបាទគ្រូបាទគ្រូបាទមេខ្លងនាំខ្វែងៗដាក់តារាងមួយឲ្យលេងទៀតបាទ បាទបង្ហាត់តាំងពីប៉ិនប៉ិននេះទៅហើយបងប្អូនបាទបាទនៅនេះយើងទស្សនាម៉ូតូសវីចេញពីអន្ត្រីពីខេតឌូពន្ទុ10ទល់នឹង14សវីចេញពីអន្ត្រីចាំមើលមើលអន្ត្រីមកប្រឡោះណាបងប្អូនបាទសវីមកឲ្យពីអន្ត្រីមកចូលកញ្ញាម៉ាប់ឆ្វេងបាទឲ្យមកឆ្វេងបោកទេផតបាំងបងប្អូនបាទបាល់ដៃហើយបាទ បាទអត់តនបាសពិន្ទុទេបាទឥឡូវនេះ បាល់ដូរទៅខាងអន្ត្រីវិខេតឌូកបាទសវីចេញពីឌូកមកហើយមកចូលកញ្ញាមកឆ្វេងអូបាល់ឲ្យមកឆ្វេងបោះបាទសវីបានរបិចពីពេជ្របោះបាទពីទីក្រោយនេះបាទហើយបាទលើពិន្ទុឡើង11បាទ11 14បាទកំពុងតែកក្រើកញ៉ៅប្លង់ហើយបងប្អូនបាទបាទហើយបងប្អូនកំពុងទស្សនាផ្ទាល់ប្រហែលជា2លានដែរបងប្អូនបាទបាទទស្សនាផ្ទាល់ប្រហែលជា2លាននេះ បាទលីសូវីចេញពីអិនព្រីបាមកខេបងប្អូនសូវីមកហើយមកចូលកញ្ញាំបាទបាល់ឲ្យទៅម៉ាប់ឆ្វេងបែកខុសបាល់បាទឥឡូវនេះពិន្ទុ12ទល់នឹង14បាទ12ទល់នឹង14សូវីចេញពីឌូបាទនេះសូវីចេញពីឌូកមកហើយមកចូលកញ្ញាំនេះចេញក្រោយបាទហើយបងប្អូនបាទនេះឱកាសផ្ដាច់ពីម៉ាប់ឆ្វេងមកជើមើលមើលបាទដាក់សវណ្ណនិតវៃសូវីវិញបងប្អូនបាទ បាទលោកនាងសវីចេញពីសវណ្ណនេះសវីទៅហើយទៅចូលទៅណក់ដូរសេចបាត់ហើយបាទសេចបាត់ហើយបងប្អូនបាទកីឡាករកីឡាករកីឡាករអឺកីឡាករចូលជុំគ្នាមួយមើលកីឡាករកីឡាករចូលជុំគ្នាមកមួយមើលបងប្អូនមើលលេខទៀតលេខទៀតឥឡូវលេខទៀតមែនបាទឥឡូវយើងបន្តទៀតបងប្អូនបាទសេវាចេញពីពេជ្រស្វីមកបញ្ចូលកញ្ញាម៉ាប់ឆ្វេងបាទឡើយទៅម៉ាប់ឆ្វេងបៃណាលោតបៃល្អមែនតើ អូយបាទនេះបាទដូរមកខាងបាប់ឆ្វេងបងប្អូនបាទបាទជួយសៀជួយសៀគូនេះក៏ក្រាំងដល់ឋានប្អិនដែរបងប្អូនបាទសវីចេញពីសុវណ្ណិតសវីទៅឲ្យទៅចូលកញ្ញាំឌូបាល់នេះឌូបាល់អត់ឆ្លងទេបាទលើពិន្ទុ1បងប្អូនបាទបាទមិញនេះជ័យជំនះបានមកខាងមកឆ្វេងឥឡូវនេះគេលេងមួយសិចតទៀតបងប្អូនបាទបាទលេងបន្តទៀតសវីទៅឲ្យទៅចូលកញ្ញាំឌូបាទប៉ាសេកន្លាច់បាទហើយបាទលើពិន្ទុ2ទល់នឹង0 បាទបន្ទុក2ទល់កសូនចេញសវី2សវណ្ណនីទៅហើយទៅតាក់បលេបងប្អូនបាទបាទបាល់ដូចជាធំ ជាងមនុស្សទៀតបងប្អូនបាទបាល់នេះបាទឥឡូវនេះសវីចេញពីកដូសវីមកប៉ិតបលេបាទប៉ិតបលេ បាទហើយបងប្អូន បាទបងប្អូនមើលជាង1200នាក់1300នាក់បងប្អូនបាទជួយแชร์ជួយแชร์បងប្អូនបាទសវីទៅហើយបើទៅចូលគេញ៉ាំកដូ បាល់ឲ្យឌូកជុកវៃណាអូហូដល់ពីលើបាំងនោះបងប្អូន បាទមកសពីលើ ពីលើបងបងបាទកដោបាទឌូបាទឥឡូវយើងទស្សនាបន្តទៀតបងប្អូនបាទនៅឲ្យម៉ាប់ឆ្វេងប៉ះជាមួយសម្បត្តិនេះបៃផ្អើលផ្អើលបងប្អូនបាទបាល់បាល់ជួលផុកបាល់ហើយបងប្អូនមកជួលផុកបាល់ហើយបាល់បាទអើយបងគូនេះគឺបានមកខេចុច3មិនធម្មតាមែនបាទគូនេះ គូនេះក៏ក្រោកឋានបាទបងប្អូនបាទឥឡូវយើង ទស្សនាម៉ូតូទៀតបន្ទុក1ទាំង2បាល់សវីចេញមកហើយមកចូលកញ្ញាម៉ាប់ឆ្វេងបាល់ឲ្យសវណ្ណនាថបែកជាប់បាំងឌូបាទបាទនោះឌូកលូតចេញកកបងប្អូនបាទបាទឌូកលូតចេញកកបងប្អូនចេញមកឲ្យពីពេជ្រមកចូលធនៈបាល់ប៉ាសេឲ្យសវណ្ណនាថវៃណាអត់ចេញបាំងឌូកទេបាទបន្ទុក2ស្មើ បាល់បន្ទុកពីស្មើចេញសវីពីពេជ្រមកមួយគ្រាប់ទៀតចូលកញ្ញាមកឆ្វេងបាល់ឯមកឆ្វេងបោកបាល់សវីបាល់ទៅវិញពីពេជ្របាល់បាស៊ីបាទហើយបាទបាល់លេខបន្ទុកឡើង3 3បាល់បន្ទុក3ទល់នឹង2ចេញសវីពីពេជ្រមកមួយគ្រាប់មកចូលកញ្ញាមកឆ្វេងបាល់ឲ្យមកឆ្វេងបៃដែរបាទទៅល្អមែនតើបាស៊ីមុំកែង90បាទឥឡូវនេះសវីវាយចេញពីសវណ្ណនេះបងប្អូនបាទ ទៅវាទៅហើយចេញក្រៅបាទហើយបងប្អូន បាទបន្ទុក2ទៅ3បាទខាងខាងឌូ3ខាងសវត្តខាងសវណ្ណនេតមកឆ្វេង2បងប្អូនបាទនេះសវេចេញពីពេកចេញក្រៅបាទហើយបងប្អូនបាទបាទអត់ច្បាស់អាចសេរីអ៊ីនធឺណិតឡើងវិញបងប្អូនបាទសវេទៅហើយទៅចូលថ្នោតឌូកន្លាច់បាត់បន្ទុក3ស្មើ3 4 3 4ហ៎បាទបន្ទុក3 4បងប្អូន បាទលានីសុវីចេញពីមកឆ្វេងសុវីទៅហើយទៅចូលកញ្ញាំ បាទបាល់បោកទេយកគាត់បានទេពីប៉ាសេបងប្អូនបាទប៉ាសេខាងនេះគឺប៉ាសេបាទខ្មៅប៉ាសេបងប្អូនបាទខ្មៅប៉ាសេខាងនោះគឺមានត្រីពិឃាតឌូកមានកដោហើយនឹងពេជ្រសំរៀបប៉ាសេ បាទខាងនេះគឺមានម៉ាប់ឆ្វេងសវណ្ណនេះហើយនឹងខ្មៅប៉ាសេបងប្អូន បាទលានីសវីចេញពីមកឆ្វេងសវី ទៅហើយទៅចូលកញ្ញាំឌូកបាទបាល់ឲ្យឌូកវៃណាអូយចុងខ្សែនេះល្អមែនទែនបាទលានីបាល់ដូរទៅខាងឥន្ទ្រីពិឃាតឌូកបាទអ្នកទស្សនាផ្ទាល់ប្រហែលជា2លានអ្នកបងប្អូនបាទលានីសវីចេញពីឥន្ទ្រីពិឃាតសវីមកហើយមកចូលកញ្ញាំមកឆ្វេងបាល់ឲ្យទៅសវណ្ណនេះបោកអូហូចេញក្រៅបាទហើយបងប្អូនបាទចេញហើយ បាទលើបន្ទុកឡើង5បងប្អូនបាទ បើអត់ច្បាស់អ៊ីនធឺណិតវងអ៊ីនធឺណិតទេមកហើយមកចូលកញ្ញាមកឆ្វេងបាល់ទេវាយជាប់បាំងចូលគេអត់ច្បាស់អត់ច្បាស់ព្រាកព្រាកព្រាកអ៊ីនធឺណិតចុចមកគាត់ចោលទេបាទសវីចេញពីឌូបងប្អូនបាទសវីមកហើយមកចូលកញ្ញាមកឆ្វេងបាល់ឲ្យទៅមកឆ្វេងបោកទៅក្រោយនោះបាទបាទចេញក្រៅបាត់ហើយបងប្អូនបាទលោកទូតឡើងប្រមាណអីចេះបាទ បើសវីចេញពីឌូសវីមកហើយមកចូលកញ្ញាមកឆ្វេងបាល់ឲ្យទៅមកឆ្វេងបោកមកក្របទៀតបាទបន្ទុកបានហើយមកឆ្វេងអូសវណ្ណិតបន្ទុកបានហើយវណ្ណិតបន្ទុកបាន3 3ទៅហើយទៅចូលថ្នាក់បាទសវីបានបាពេជ្រយកសវីអត់តាន់ទេបាទបន្ទុក4ទល់7ចេញ សវីពីសវណ្ណិតបងប្អូនបាទ បាទសាវីទៅឲ្យពីសវណ្ណនីទៅចូលកញ្ញាំកដូបោពីពេជ្របាទបោទៅវិញ បាទបាល់ឲ្យទៅកណាបាល់ឲ្យកដូវាយទេលិចផ្លាប់បាទឥឡូវនេះបាល់ដូរទៅខាងដូកវិញបងប្អូនបាទនៅបាទប្របាប់បាទស៊ីកដូទៅបាំងធំបាទដូកបាំងធំទៅវិញមកឲ្យមកចូលកញ្ញាំសវណ្ណនីបាល់ឲ្យមកឆ្វេងនេះបោទៅក្រោយចេញបាទអត់ប៉ះដៃទេបាទ បាទលើបន្ទុក8ធ្វើការដូរលីមបងប្អូនបាទសវីមកហើយចេញចរាងបាទហើយពីម៉ាប់ឆ្វេងបាទនេះសវីចេញពីអន្ត្រីពីខេតឌូកបាទមកខេចុច3បងប្អូនបាទជួយសែសវីទៅហើយណែខូចបាត់ហើយតដើមគ្នារវាងសវណ្ណនេះហើយនឹងម៉ាប់ឆ្វេងបាទនេះសវីចេញពីអន្ត្រីពីខេតឌូក ឆ្វេងទៅហើយទៅចូលកញ្ញាមកឆ្វេងបាល់ឲ្យមកឆ្វេងបោកអត់ជាប់អត់ចេះបាំងទេ បាទកដោបាំងជាប់ល្អណាស់បងប្អូនបាទបាទហ្នឹងហើយមកឆ្វេងមកឆ្វេងអាចាស់លេលេលមូនខោបាទសម្បត្តិនេះបាទឥឡូវនេះសុវីបន្តទៀតចេញសុវីពីឌូបងប្អូនបាទសក់ក្រហមគឺមកឆ្វេងសុវីទៅហើយបាទជាប់ពលេបាទហើយប៉ិតបងប្អូនប៉ិត បាទលានីបាល់ដូរទៅខាងម៉ាប់ឆ្វេងបងប្អូនបាទបាទគូនេះគឺសងសឹកបងប្អូនបាទឌូក សងសឹកទៅលើម៉ាប់ឆ្វេងបាទសូវីមកឲ្យមកចូលក៏ញ៉ាំឌូកបាល់ឲ្យទៅក្ដោក្ដោវាយណាលោតវាយល្អមែនតើបងប្អូនបាទបាទលានីបាល់ដូរមកខាងមកខាងអន្ត្រីពិឃីឌូកអន្ត្រីពិឃីឌូកបន្ទុកម៉ានអន្ត្រីបន្ទុក10ទល់ម៉ានបាទ10ទល់4គ្រាប់ថ្ងៃនេះបាទសវីដូចជាឌូកឡើងខ្លាំងមែនទេហើយសវីចេញពីឌូកទៅចូលកញ្ញាមកឆ្វេង បាល់ឲ្យមកឆ្វេងបោកវាយបាទណែកលាច់បាត់ហើយបងប្អូនបាទកលាច់គេញ៉ាំបាទកលាច់គេញ៉ាំឌូកបាទលេនីបាល់ដូរទៅខាងមកឆ្វេងលោតសវី2មកឆ្វេងមកចូលគេញ៉ាំឌូកបាល់ឲ្យទៅសវណ្ណនាតបៃបាទចូលគេញ៉ាំមកវិញ បាទមកឆ្វេងបោះណែស៊ីបាត់ហើយ បាទបោះដាច់ចកេអស់ហើយបងប្អូនបាទលេនីពិន្ទុឡើង5ទល់នឹង10 1300លា បាទទៅវិញមកណាមកចូលថ្នាក់បាទបាល់បាល់ដួងវាយល្អមែនទែន បាទពីលើបាំងនោះបងប្អូនបាទបាល់ដួងវាយសើពីលើបាំងបងប្អូនបាទឥឡូវនេះសវីចេញពីឥន្ទ្រីពិឃាតសវីទៅឲ្យជាប់ពន្លេបាទហើយបាទពីឥន្ទ្រី បាទឥឡូវនេះបាល់ដូរទៅខាងសុវណ្ណនេះបងប្អូនបាទបាទដល់ចេញសវីពីម៉ាប់ឆ្វេងសវីមកឲ្យមកចូលកញ្ញាំកដូបាល់ឲ្យទៅណែវាយល្អមែនទែន ចេញក្រៅបាទហើយ បាទលើបន្ទុកឡើង5 1ទល់នឹង10បងប្អូនបាទសវេងាប់ឆ្វេងមកមួយក្របទៀតទេក្រៅបាទបាទបាទកាយសវីបងប្អូនបាទសវីទៅឲ្យពីពេញហើយទៅសម្បត្តិនេះបីដែរអូយអត់ឆ្លងទេបាទលើបន្ទុកឡើង11បងប្អូនបាទសវីចេញពីពេជ្រសៀមរាបទៅមួយក្របទៀតសវីទៅហើយទៅចូលកញ្ញាម៉ាប់ឆ្វេង បាល់ឲ្យមកឆ្វេងបោះពេជ្រស្វេបានបាល់បោះទៅក្រោយមកឆ្វេងយកបានវិញបាល់ឲ្យមកឆ្វេងបោះមកក្រោយបាល់ផតដៃឌូបាទបាទផតដៃឌូបាល់នេះបាល់ឌូបងប្អូនបាទហ្នឹងហើយគូនេះល្អមើលណាស់គូលំដាប់ស្រុកខ្មែរបាទបងសុកច័ន្ទបាទបាទស្នេហ៍អូនលឺហើយបាទសួស្ដីបងសួស្ដីហើយសវីមកប៉ិតពលេបាទហើយបាទពីសវណ្ណនេះឥឡូវនេះដាក់ពេជ្រសៀមរាបបាទពេជ្រសៀមរាបបាទទៅហើយពេជ្រសៀមរាបទៅចូលកញ្ញាមកពី បាទឡើយទៅមកឆ្វេងបាយបែកបងប្អូនបាទពេជ្រសវ័យអត់បានទេបាទនេះបាល់ដូរទៅខាងម៉ាប់ឆ្វេងបងប្អូនបាទបាទគូក៏ក្រោកស្អាងបងប្អូនបាទបាល់ប៉ាសេឲ្យទៅបីដែរជាប់បាំងបាទជាប់បាំងសុវណ្ណនាថបារាយក្ដូឥឡូវបន្ទុឡើងប្រហែលណាចេះអត់ទេពីម៉ាប់ឆ្វេងបាទប៉ាត់ពលីបាទបន្ទុឡើងប្រហែលហើយឌូកទូឡើងប្រហែលហើយហ៎11ម៉ាន 11 7បាទឥឡូវនេះសវីចេញពីឌូងបងប្អូនសវីទៅហើយចេញក្រៅបាត់ហើយពីឌូងបាទនេះបាល់សវីចេញពីម៉ាប់ឆ្វេងត្រឡប់មកវិញសវីបាទអត់ទាន់យកទេបងប្អូនបាទវាយលឿនពេកបាទបាទសវីចេញពីបាទសវីចេញមកពីម៉ាប់ឆ្វេងសវីមកហើយមកចូលកញ្ញាំឌូងបាល់ឲ្យទៅឌូកវាយដែរចូលកញ្ញាំសវីបានអត់អត់បានទេកម្រិតលឿនពេកបុកគល់ស្នោតបាទ បាទលានីសវីចេញពីពេជ្រសៀមរាបបងប្អូនបាទណែសវីទៅហើយទៅចូលកញ្ញាំសវណ្ណទៀតបាល់ឲ្យទៅម៉ាប់ឆ្វេងបៃណូល្អមែនទែនពីម៉ាប់ឆ្វេងបាទលានីបាល់ដូទៅខាងម៉ាប់ឆ្វេងពិន្ទុ7ទល់នឹង11បាទសវីមកឲ្យចេញក្រៅបាទហើយបាទឥឡូវនេះបាល់ដូរមកខាងពេជ្រសៀមរាបប៉ាសេបាទវៃសវីសវីទៅហើយទៅចូលកញ្ញាំបាទបាល់បៃបាប់ជាប់បាំង បាទជាប់បាល់លើបន្ទុក12ហើយបងប្អូនបាទចាំមើលមើលបាទឌូកសងសឹកទៅលើមកឆ្វេងបាទរង្វាន់សុវីទៅចូលមកឆ្វេងបាល់ឲ្យសវណ្ណទៀតបោបាទបោជាប់បាល់តែលើបន្ទុក13បងប្អូន13ហើយបាទបន្ទុក13ហើយសុវីទៅមួយគ្រាប់ទៀតទៅចូលកញ្ញាមកឆ្វេងបាល់ឲ្យមកឆ្វេងវាយជាប់បាំងមួយគ្រាប់ទៀតបន្ទុក14បាទបាទជាប់បងឌុកលុកខ្សែបានបាប់ឆ្វេងនៅសវណ្ណនេះនេះសុវីទៅមួយគ្រាប់ទៀតទៅចូលកញ្ញាមកឆ្វេងបាល់ឲ្យមកបាទ បែកបាងឌូបាល់នេះបាល់ឌូទៅខាងមកឆ្វេងពិន្ទុ7ទល់14បាទសិចភ័ញបានទៅខាងមកអឺបានទៅខាងឌូបងប្អូនស្វីចេញពីសវណ្ណនេះបានមកចូលកញ្ញាឌូបាល់ឲ្យឌូវាយចេញក្រៅបាត់ហើយ បាទលើពិន្ទុឡើង8បងប្អូនបានឡើង8ហើយបាទស្វីចេញពីសវណ្ណនេះស្វីមកឲ្យមកចូលកញ្ញាឌូ បាល់ឲ្យទៅបាទវាយពីកដោអត់ឆ្លងទេឥឡូវបន្ទុឡើង9បាទបន្ទុ9ទៅ14បាទសវីចេញពីសវណ្ណៀតមកឲ្យមកចូលកញ្ញាំឌូកបាល់ឲ្យឌូកវាយបាទជាប់បាំងបាទហើយ បាទជាប់បាំងខ្មៅប៉ាស៊ីបាទឥឡូវនេះបន្ទុឡើង10មក10ហើយ10យកហើយ10ហើយបាទបន្ទុ10 14បាទសវីចេញពីសវណ្ណៀតមកចូលកញ្ញាំកដោបាទ បាល់ឲ្យកដោកដោវាយផ្លឹបបាទសវេអត់បានទេ បាទលីបឱកាសផ្ដាច់ពីពេជ្រសៀមរាបបងប្អូន បាទបាទសវេទៅហើយទៅចូលកញ្ញាម៉ាប់ឆ្វេងបាល់ឲ្យមកឆ្វេងវាយជាប់បាំងបាទបាទជ័យជំនះបានមកខាងឌូកបងប្អូនបាទឌូកសងសឹកបាន សម្រេចបងប្អូនបាទបាទនេះថតជុំគ្នាមួយបាទថតជុំគ្នាមួយកីឡាករបាទកីឡាករមកជុំគ្នាមួយ បាទឆ្វេងឆ្វេងបាទនេះបាទកីឡាករមកជុំគ្នាទេបងប្អូនកីឡាករមកជុំគ្នាតិចនេះនេះសិតតែកីឡាករបាទបាទមានមកឆ្វេងបាទមានខ្មៅប៉ាសេបាទមានឌូកបាទមានក្តោទៀតបាទបាទឯណាពេជ្រសិមរៀបប៉ាសេវិញតាបាទបាទតាបាទពេជ្រសិមរៀបប៉ាសេគេមើលច្រើនណាគេមើលឡាមកខេចុញ7 1700នេះចាយបាយចិត្តចាយបាយ នេះមើលគេមើលមកគេចិត្ត7ចិត្តចិត្ត3000ចិត្ត2000អ្នកគាត់មើលបើជុលពេជ្រអត់ជុលពេជ្របាទអូខេឥឡូវគូនេះគឺឆ្នាំមេសេចចាញ់មេសេចបងប្អូន បាទមកឆ្វេងឆ្នះសេចមុនឌូបសងសឹកវិញបានសម្រេចបាទអូខេបាយបាយបងប្អូនបាទបាទបាយបាយបងប្អូនតាត្រឹមនេះចុះបាទគូពិសេសលំដាប់ពិភពលោកបាទអូខេបាយបាយបងប្អូនមកគូចុះបាទ បាទសួស្តីបងប្អូនបាទបាទកុំមកកាន់ភេកមិញលីបាទឥឡូវបន្ទុកសូនស្មើបាទបាល់ឲ្យឆ្វេងវាយដែរចេញក្រៅបាទហើយបងប្អូនបាទបាទមកមើលក្មេងៗនៅផ្ទះសវណ្ណនេះបងប្អូននៅពីក្រោយផ្ទះសវណ្ណនេះលេងបាទមានកូនតារាងមួយសម្រាប់ក្មេងៗលេងបាទឥឡូវនេះស្វីចេញទៅហើយទៅចូលកញ្ញាមឆ្វេងបាទឲ្យស្ដាមវាយណាជាប់បាំងបាទបាទបន្ទុកមកហើយបន្ទុកមកហើយបន្ទុកមកហើយក្មេងៗ បាទ1-0ទៅហើយទៅចូលកញ្ញាឆ្វេងបាទឡៃឆ្វេងបោកបាទចូលកញ្ញាវិញបាទអូឆ្លងទៅវិញបាទអូ ចាប់កាយបកាបងប្អូនចាប់កាយបកាហើយបាទឯនេះសូវីបានទៅខាងដាល់ញ៉ែលសូវីចេញពីដាល់ញ៉ែលមកប៉ិតពលេបាទហើយបងប្អូនបាទបាទនេះសូវីចេញពីកូនត្រេនបងប្អូនបាទអាយុប្រហែលជា5ឆ្នាំសូវីទៅហើយនេះចូលកញ្ញាបាទបាទប៉ិតពលេបងប្អូនបាទប៉ិតពលេ បាទសាវីចេញពីដៃញ៉ែមកចូលកញ្ញាឆ្វេងទេបន្ទុកបាទបាទមួយស្មើសាវីចេញពីដៃញ៉ែមកហើយមកចូលកញ្ញាឆ្វេងមកអត់ត្រឹមតាន់ទេបាទបន្ទុក2ទល់6ហើយបងប្អូននេះល្បីវាដាក់មន្ត្រីពិឃាតដុកហើយនឹងក្តោកាលនោះម៉ាប់ឆ្វេងសវណ្ណនាតបាទទៅវិញមកទេបាទបាល់ឲ្យបាទអាកដោនេះកដោផុតដៃបាទអាកដោបាទ បាទករេកន្ត្រីវិឃាតបាទកន្ត្រីវិឃាត បាទនេះគឺកដោខរោមកឆ្វេះសវណ្ណនេះបាទសវីមកឲ្យមកចូលកញ្ញាំ បាទបាទឲ្យកដោកដោវាយនោះបាទស៊ីចុងលីងខាងក្រោយនោះបាទហើយបាទឥឡូវនេះបាល់ដូបងប្អូនបាទបាល់ដូបាទបាល់ដូខាងត្រីពិឃាតបាទសវី ទៅចូលកញ្ញាំមកឆ្វេង បាល់ឲ្យសវណ្ណនេះវាយណាអូហូយបាទពេជ្រប៉ាសេវាយនេះ បាទគូនេះលំដាប់ស្រុកខ្មែរពិភពលោកឲ្យសវីទៅចូលកញ្ញាម៉ាប់ឆ្វេង បាល់ឲ្យម៉ាប់ឆ្វេងម៉ាប់ឆ្វេងទៅសវីឲ្យវិញម៉ាប់ឆ្វេងបោកអត់ច្រឡងទេបាទបាទកាសែនេះពេជ្រពងវាយសវីនេះបាទពេជ្របាទពេជ្រសៀមរាបបាទសវីទៅហើយទៅចូលកញ្ញាសវណ្ណនេះម៉ាប់ឆ្វេងបោកមកក្រោយចូលកញ្ញាសពេជ្របាទបោះទៅវិញបោះអត់ច្រឡងទេបាទបាទនេះគឺក្មេងៗនៅក្រោយផ្ទះសវណ្ណនេះបងប្អូន បាទសួស្តីបងវិបងឆេនបាទសួស្តីបាទនៅខាងក្រោយផ្ទះសវណ្ណនេះបាទប្រហាត់តាំងពីប៉ិតនេះហើយទៅក្មេងៗបងប្អូនបាទសវីចេញពីមកឆ្វេងតូចមកហើយមកចូលក៏ញ៉ាំឌូកបាទបាទឌូកបោះបាទស៊ីបាទហើយមកទៅស្លឹកឈើមកទៅស្លឹកឈើសនឹងខ្មៅប៉ាសេនឹងខ្មៅប៉ាសេបាទបន្ទូខាងមកឆ្វេងមកនោះប្រាំបាទសវីមកមកចូលក៏ញ៉ាំឌូកបាទបាល់ឲ្យឌូកឌូកវាយបាទផតបាំងបាទបាទឥឡូវបន្ទូមកហើយបន្ទូ បើបន្ទូឥឡូវបន្ទូខាងត្រីពិឃាត3បាទសវិសចេញពីពេជ្របាទសវិសទៅឲ្យទៅចូលញ៉ាំមកឆ្វេងបាល់ឲ្យសវណ្ណនេះ3ណាវ៉ាមកធ្ងន់មែនតើបងប្អូនវ៉ាបាទសវិសចេញពីមកឆ្វេងដល់បន្ទូ5ទល់នឹង3សវិសមកឲ្យមកចូលគេញ៉ាំឌូក បាល់ឲ្យកដោទេស៊ីចុងលីណូបាទលោតវាយមកទៅហឹងបងប្អូនបាទបាទថ្ងៃនេះគឺកដោបាទអិនត្រីពិឃាត ថតស្វីពេជ្រពេជ្រនេះពេជ្របាទនេះពេជ្របាយស្វីបាយស្វីទៅហើយ បាទប៉ិតពលេបាទហើយពេជ្របាទបាទបាល់នេះបាទបាល់មៀតទៀតបងប្អូនបាទនេះស្វីចេញ ពីម៉ាប់ឆ្វេងបាទស្វីមកបាទចេញ ក្រៅបាទហើយបាទប៉ិតពលេបងប្អូនប៉ិតពលេតែរត់ជួឃើញដាក់ពេជ្របាទស្វីបាទឥឡូវដូរដាក់អន្ត្រីពិឃាតបាយស្វីវិញបាទចូលទៅញ៉ាំម៉ាប់ឆ្វេងបាល់ឲ្យម៉ាប់ឆ្វេងបោកណែស៊ីចុងលីងនេះល្អមែនទែន បាទគូនឹងបាច់បែលបងសុកលេងបាទវាពីមកឆ្វេងមកចូលកញ្ញាមន្ត្រីពិឃាតបាល់ឲ្យក្រៅបាត់ហើយបាទបន្ទុមកខាងមកឆ្វេងបាទបន្ទុ6ទល់នឹង3បងមកស្វីចេញពីមកឆ្វេងស្វីមកមកចូលកញ្ញាមឌូកបាទប៉ាសេខូចបាទបាទពេជ្រសៀមរាបបងប្អូនបាទ បាទសាវីមកហើយណាកលាច់ញ៉ាំក៏ឌូកបាត់ហើយបាទលើបន្ទុ8 9បាទ8បាទបន្ទុ8ដូលីងបាទខាងមកឆ្វេង8ខាងឌូកដូនោះគឺ3គ្រាប់បាទ8ទល់8បាទយើងចាំមើលបន្ទាប់ពីដូលីងនេះទៅជាយ៉ាងណាទេបងប្អូនបាទបន្ទាប់ពីដូលីងបាទបងអ្នកអ្នកអ្នកប្រធមបាទ បាទជួយ share ជួយ share បងប្អូនបាទគោនេះគីឡូលំដាប់ពិភពលោកបងប្អូនបាទបាទគឺក្មេងៗនៅក្រោយផ្ទះសវណ្ណនេះបងប្អូនចែកលេខទឹកបាទឥឡូវនេះដូរលេងស្វីចេញពីម៉ាប់ឆ្វេងនេះម៉ាប់ឆ្វេងបាទម៉ាប់ឆ្វេងតូចបាទស្វីពីម៉ាប់ឆ្វេងទៅហើយចេញក្រៅបាទហើយបងប្អូនបាទឥឡូវបាល់ដូរទៅខាងអន្ត្រីពិឃាតបងប្អូនបាទបាទស្វីចេញពីអន្ត្រីពិឃាតឌូបាទស្វីមកណែចេញក្រៅបាទទៅត្រូវបកគោលបាទហើយបងប្អូន បាទបាទទៅវិញទៅហើយពីម៉ាប់ឆ្វេងបាល់ដូរទៅខាងដូកបាទដោយពេជ្រសំរៀបប៉ាសឺអឺបាទទៅវិញទៅវិញទៅវិញចេញ ក្រៅបាទបាទទៅត្រូវគោលស្វាយទៅបងប្អូនបាទស្មៅប៉ាសេនេះស្មៅប៉ាសេបាទទៅវិញទៅហើយពីម៉ាប់ឆ្វេងទៅចូលកញ្ញាំកដោបាទឲ្យដូកដូកវាយបាទចូលកញ្ញាំម៉ាប់ឆ្វេង បាល់ឲ្យមកឆ្វេងបោកបាទផត់បាត់ហើយបាទមកឆ្វេងបោកលោមែនតើបងប្អូនបាទហ្នឹងហើយកំពុងប្រយ័ត្នទូរស័ព្ទហើយបាទបាទហ្នឹងហើយតាពាំងស្នូរឫស្សីបាទសវីចេញ ពីម៉ាប់ឆ្វេងទៅចូលកញ្ញាំឌូកបាល់ឲ្យទៅឌុកឌុកវាយផ្លឹបអូហូយបាទចូលកញ្ញាំម៉ាប់ឆ្វេងនៅទីបងប្អូនបាទនេះសុវីចេញពីខាងពេជ្រសៀមរាបបាទបងប្អូនបាទសវីមកឲ្យមកចូលកញ្ញាំម៉ាប់ឆ្វេងទេ បាល់ឲ្យទៅសវណ្ណនាតវាយជាប់បាំងបាទបាទសវណ្ណនាតវាយជាប់បាំងបាទនេះបាល់ដូរទៅខាងឌូស្វីចេញមកឲ្យមកចូលកញ្ញាម៉ាប់ឆ្វេងបាល់ទៅម៉ាប់ឆ្វេងបោកបាទអូពេជ្រយកអត់បានទេសវេលបាទបាល់នេះបាល់នេះធំជាងមនុស្សទៀតបងប្អូនបាទបាល់ធំជាងមនុស្សបាទឥឡូវនេះយើងទស្សនាបន្តសវីទៅហើយពីមកឆ្វេងទៅចូលកញ្ញាឌូកនេះវាយជាប់បាំងបាទច្រកបាំងបារាយបងប្អូន បាទបន្ទុកបានខាងសវណ្ណនេះអឺសវណ្ណនេះអូមកឆ្វេងហើយមកឆ្វេងបន្ទុកបានបាទ9មកឡើយបាទមកឆ្វេងបោកបាទជាប់បងបាត់បាទជាប់បងកដោបងប្អូនបាទទុកលុយប្រហែលជា80លានបងប្អូនបាទហើយសុវីមកហើយបាទមកចូលកញ្ញាមកឆ្វេងបាទឡើយបោកបាទបោកពីសវណ្ណនេះល្អមែនទេបងប្អូនបាទបាទខាងមកឆ្វេងបានហើយ 9ខាងឌូកបាទ95ចេញពីម៉ាប់ឆ្វេងទៅ ហើយបាទទៅចូលក៏ញ៉ាំកដូបាទឲ្យឌូកបោកអូហូយបាទចូលផ្លប់ឯនេះបាទបាទចូលផ្លោកមួយបងប្អូនឥឡូវនេះសវីចេញពីពេជ្រមកចូលក៏ញ៉ាំម៉ាប់ឆ្វេងបាល់ឲ្យទៅសវណ្ណនាតវាយណូស៊ីចុងខ្សែខាងក្រោយណូបាទទៅល្អមែនទែនបងប្អូនបាទឥឡូវនេះបាល់ដូរមកខាងម៉ាប់ឆ្វេងបងប្អូនបាទ បន្ទុ9ទឡុង3ចេញ សវី2ម៉ាប់ឆ្វេងសវីទៅហើយទៅចូលកញ្ញាំកដោបាល់ហើយទៅកដោកដោបង បាទចូលកញ្ញាំមកវិញបាទកែអត់តទេពលេបាទហើយបាទពលេកដោមួយមកពលេកដោហើយបាទលើបន្ទុឡើង10បងប្អូនបាទឡើងខាងហើយបាទអើពងប្រយ័ត្នទូរស័ព្ទបងប្អូនបាទពីម៉ាប់ឆ្វេងបាទចេញក្រៅបាទហើយបងប្អូនបាទបន្លោះកដាលល្អមែនទេតែចេញក្រៅបាទ ឥឡូវនេះសាវីចេញពីឥន្ទ្រីពិឃាតឌូកសាវីមកហើយមកចូលកញ្ញាម៉ាប់ឆ្វេងបាទបាល់ឲ្យសវណ្ណនេះបោកបាទជាប់បាំងបាទជាប់បាំងកដោបាទបងប្អូនបាទលើបន្ទុកឡើង6ទៅ10បាទសាវីចេញពីឥន្ទ្រីពិឃាតឌូកសាវីមកហើយមកចូលកញ្ញាម៉ាប់ឆ្វេងបាល់បោកបាទអូយបាទបោកទៅចូលកញ្ញាពេជ្រអត់នៅទេបងប្អូនឥឡូវនេះបាល់ដូរមកខាងម៉ាប់ឆ្វេងបងប្អូនបាទ បាទលេនីធ្វើការលោតសវីចេញពី map ឆ្វេងបងប្អូនបាទសវីតើឲ្យលោតគប់ទៅឲ្យទៅជុលកញ្ញាមកនោះកលាច់បាត់បងប្អូនបាទកលាច់កញ្ញាកដោបាទបន្ទុ11បងប្អូនបាទ11ហើយបាទ11ទល់នឹង6បាទលេនីសវីចេញពី map ឆ្វេងទៅមួយក្របទៀតណាចេញក្រៅបាទបាទបាទជួយ share ជួយ share បន្តពាំងស្នូររសេបងប្អូនបាទនេះសវីចេញពីដូមកចូលកញ្ញា map ឆ្វេង បាទលេងមកឆ្វេងបោកបាទជាប់បាំងបាទហើយបាទជាប់បាំងកដូងបងប្អូនបាទនេះបាល់ដាក់បានទៅខាងកដូងបងប្អូនបាទសវីចេញពីដូងបន្ទុ7ទៅ6សវីមកហើយមកចូលកញ្ញាំបាទបាល់ឲ្យសម្បត្តិនេះបៃអូហូយកលាច់បាំងបាទបាទកលាច់កញ្ញាំបងប្អូនបាទកលាច់កញ្ញាំដូងបាល់នេះបាល់ដូងបងប្អូនបាល់ដូងបាទបន្ទុឲ្យអូនណាបាល់ដូងហ៎បាទ11 7ចេញសវីពីម៉ាប់ឆ្វេងបាទសវីមកហើយទៅចូលកញ្ញាំនេះ អូហូកលាច់បាត់ហើយបងប្អូនបាទបាទគូនេះគូលំដាប់ពិភពលោកបាទអ្នកមើលច្រើន បាទសវីទៅហើយប៉ិតពលេបាត់ហើយបងប្អូន បាទលានីបាល់ដូរទៅខាងឌូកសវីចេញពៀនត្រីពិឃាតឌូបងប្អូនបាទបាទនោះគ្រូបាទគ្រូបាទសវណ្ណនេះបាទគ្រូកំពុងឲ្យឈប់បង្ហាត់បងប្អូនបាទសវីចេញ ពីឌូមកជុលកញ្ញាមកឆ្វេងបាល់ឲ្យទៅសវណ្ណនេះសវណ្ណនេះវាយបាទជាប់បាំងបាទហើយបាទឥឡូវនេះបាល់ដូរទៅខាងអន្ត្រីពិឃាតបងប្អូនបាទ បាទនោះសវណ្ណនេះបាទសវណ្ណនេះកំពុងតែឈរធ្វើគ្រូបាទទ្វីមកហើយមកចូលកញ្ញាមកឆ្វេងបាល់ឲ្យមកឆ្វេងបោកជាប់បាំងទ្វីបានទៅវិញបោកទៅវិញបាទបាទមកក្រោយនេះស៊ីចុងខ្សែនេះបាទបាទបលេបាទបលេបន្ទុកបានហើយមកឆ្វេងបាទបន្ទុក12ទល់18សុវីជាចូលកញ្ញាដូអូកដូបោកឲ្យគ្រូបោកចូលកញ្ញាមកឆ្វេងវិញ បាទបោកឲ្យមកឆ្វេងបោកបាទសុវីបានពីពេជ្រអត់នៅ ឥឡូវបន្ទូលឡើង13បងប្អូនមកទៅរឿងឆ្ងាយបន្តិចហើយបងប្អូនបាទសវីទីមកឆ្វេងទៅមកក្របទៀតចូលកញ្ញាកដោបាទឲ្យដូចវាយនេះតិចក្រៅនេះអូយមករកកាមេរ៉ានេះបងប្អូនបាទបាទទុំរបាយកាមេរ៉ាបាទសវីចេញពីមកឆ្វេងនៅសវីទៅហើយ ទៅចូលកញ្ញានេះចេញក្រៅបាទហើយបងប្អូនបាទបាទគូនេះក៏ក្រៅដល់ឋានប្អិនក៏ក្រៅដល់ពិភពលោកហើយបងប្អូនបាទ បាទលោកនេះសវីចេញពីអិនត្រីពិឃាតឌូបាទសវីមកហើយមកចូលកញ្ញាម៉ាប់ឆ្វេងបាល់ឲ្យទៅសវណ្ណនេះបៃណាល្អមែនទែនមកផុតបាំងបងប្អូនបាទបាទនេះបាល់ដូរមកខាងម៉ាប់ឆ្វេងវិញបងប្អូនបាទសវីទៅឲ្យពីម៉ាប់ឆ្វេងទៅចូលកញ្ញាកដូបាល់ឲ្យទៅកដូកដូបោកបាទសវីបាទទៅវិញបៃជើងហូតាក់ពលេបាត់ហើយយកបន្ទួតបានទេបាទពីម៉ាប់ឆ្វេងបាទនេះសវីចេញពី ឥន្ទ្រីពិឃាតឌូបាសវីមកហើយមកចូលកញ្ញាម៉ាប់ឆ្វេងបាល់ឲ្យទៅសវណ្ណនេះបាទផតដៃបាទហើយបន្ទុឡើង9បងប្អូនបាទបាទបន្ទុឡើង9ហើយ9ទល់នឹង13បាទ9ទល់នឹង3សវីចេញពីឥន្ទ្រីពិឃាតឌូសវីមកមកចូលថ្នាក់ម៉ាប់ឆ្វេងបើបន្ទុឆ្នាក់សវណ្ណនេះអត់នៅទេឡើងបន្ទុឡើង10បងប្អូនបាទ10ទល់នឹង13 14ហ៎ បាទ10 14បាទសេចផ្វាយមកខាងសវណ្ណនេះសវីមកបាទចេញក្រៅបាទហើយបាទនឹងហើយបាទបាទសក់លឿងនោះគឺមកឆ្វេងបាទមកឆ្វេងទុំយកលូតសវីមិនធម្មតាបាទលូតសវីបាទឥឡូវនេះឱកាសផ្ដាច់ពីខាងមកឆ្វេងបងប្អូន បាទបាទឱកាសផ្ដាច់ដើរអញសឹកបានមកដល់ហើយបងប្អូន បាទនេះសវីចេញពីមកឆ្វេងឱកាសផ្ដាច់បងប្អូនបាទសវីទៅហើយទៅចូលកញ្ញាំកដោ បាទបាល់ដូកបាល់កដោកដោបោកទេផុតបាំងបាទបាទលេបាល់ដូទៅខាងអន្តរីពិឃាតដូនបាទបន្ទុបាទនេះគឺសវណ្ណនេះបាទបាទបាទគ្រូបាទគ្រូ បាទមេខ្លងនាំខ្វែងៗដាក់តារាងមួយឲ្យលេងទៀតបាទបាទបង្ហាត់តាំងពីប៉ិនប៉ិននេះទៅហើយបងបាទ បាទនៅនេះយើងទស្សនាម៉ូតូសវីចេញពីអន្ត្រីពិឃាតឌូពន្ទុ10ទល់នឹង14សវីចេញពីអន្ត្រីចាំមើលមើលអន្ត្រីមកប្រឡោះណា បងប្អូនបាទសវីមកឲ្យពីអន្ត្រីមកចូលកញ្ញាម៉ាប់ឆ្វេងបាល់ឲ្យមកឆ្វេងបោកទេផតបាំងបងប្អូន បាល់ដៃហើយបាទបាទអត់តនបាសបន្ទុទេបាទឥឡូវនេះ បាល់ដូរទៅខាងអន្ត្រីពិឃាតឌូ បាទសវីចេញពីឌូកមកហើយមកចូលក៏ញ៉ាំមកឆ្វេងអឺបាល់ឲ្យមកឆ្វេងបោះបាទសវីបានរុញពីពេជ្របោះបោះពីទីក្រោយនេះបាទហើយបាទលើប្រទូឡើង11បាទ11 14បាទកំពុងតែក៏ក្រើកញ៉ៅប្លង់ហើយបងប្អូនបាទបាទឲ្យបងប្អូនកំពុងទស្សនាផ្ទាល់ប្រហែលជា2លានដែរបងប្អូនបាទបាទទស្សនាផ្ទាល់ប្រហែលជា2លាននេះបាទលីសូវីចេញពីអិនព្រីបាមកខេបងប្អូនសូវីមកឲ្យមកចូលកញ្ញាបាទ បាល់ឲ្យទៅម៉ាប់ឆ្វេងបែកខុសបាល់បាទឥឡូវនេះពិន្ទុ12ទល់នឹង14បាទ12ទល់នឹង14សវីចេញពីឌូបាទនេះសវីចេញពីឌូមកឲ្យមកចូលកញ្ញានេះចេញក្រោយបាទហើយបងប្អូនបាទនេះឱកាសផ្ដាច់ពីម៉ាប់ឆ្វេងមកជើមើលបាទដាក់សវណ្ណនេះវៃសវីវិញបងប្អូនបាទបាទនេះសវីចេញពីសវណ្ណនេះសវីទៅហើយទៅចូលទៅដល់កដោសេចបាទហើយបាទ សេចបាទហើយបងប្អូនបាទកីឡាករកីឡាករកីឡាករអឺកីឡាករចូលជុំគ្នាមួយមើលកីឡាករកីឡាករចូលជុំគ្នាមកមួយមើលបងប្អូនមើលលេខទៀតលេខទៀតឥឡូវលេខទៀតមែនបាទឥឡូវយើងបន្តទៀតបងប្អូនបាទសេវាចេញពីពេជ្រស្វីមកបញ្ចូលកញ្ញាម៉ាប់ឆ្វេងបាទឡើយទៅម៉ាប់ឆ្វេងបៃណាលោតបៃល្អមែនតើអូយបាទនេះបាល់ដូរមកខាងម៉ាប់ឆ្វេងបងប្អូនបាទបាទជួយសៀជួយសៀគូនេះក៏ក្រៅដល់ឋានប្អិនទេបងប្អូន បាទសវីចេញពីសុវណ្ណិតសវីទៅហើយទៅចូលកញ្ញាំឌូបាល់នេះឌូបាល់អត់ឆ្លងទេបាល់លើពិន្ទុ1បងប្អូនបាទបាទមិញនេះជ័យជំនះបានមកខាងមកឆ្វេងឥឡូវនេះគេលេងមួយសិចតទៀតបងប្អូនបាទបាទលេងបន្តទៀតសវីទៅហើយទៅចូលកញ្ញាំឌូបាទប៉ាសេកលាច់បាទហើយបាទលើពិន្ទុ2ទល់នឹង0បាទពិន្ទុ2ទល់នឹង0ចេញសវីពីសវណ្ណិតទៅហើយទៅតាក់បលេបងប្អូនបាទ បាទបាល់ដូចជាធំជាងមនុស្សទៀតបងប្អូនបាទបាល់នេះបាទឥឡូវនេះសវីចេញពីកដូសវីមកប៉ិតបលេបាទប៉ិតបលេបាទហើយបងប្អូនបាទបងប្អូនមើលជាង1200នាក់1300នាក់បងប្អូនបាទជួយសែជួយសែបងប្អូនបាទសវីទៅហើយបើទៅចូលគេញ៉ាំកដូបាល់ឲ្យដូភ្នុកវៃណាអូហូដល់ពីលើបាំងនោះបងប្អូនបាទមកសពីលើពីលើបាំងបងប្អូនបាទកដូបាទដូ បាទឥឡូវយើងទស្សនាបន្តទៀតបងប្អូនបាទនៅឲ្យម៉ាប់ឆ្វេងប៉ះជាមួយសម្បត្តិនេះបាយផ្អើលផ្អើលបងប្អូនបាទបាល់បាល់ជួលផុកបាល់ហើយបងប្អូនមកជួលផុកបាល់ហើយបាល់បាទអើយបងគូនេះគឺបានមកខេចុច3មិនធម្មតាមែនបាទគូនេះគូនេះក៏ក្រៅថាតបាទបងប្អូនបាទឥឡូវយើងទស្សនាម៉ូតូទៀតបន្ទុក1ទាំង2បាល់ស្វីចេញមកហើយមកចូលកញ្ញាម៉ាប់ឆ្វេង បាល់ឲ្យសុវណ្ណនាថបែកជាប់បាំងឌូបាទបាទនោះឌូកលូតចេញកកបងប្អូនបាទបាទឌូកលូតចេញកកបងប្អូនចេញមកឲ្យពីពេជ្រមកចូលធនៈបាល់ប៉ាសេឲ្យសុវណ្ណនាថវាយណាអត់ចេញបាំងឌូកទេ បាទបន្ទុក2ស្មើបាទបន្ទុក2ស្មើចេញសវីពីពេជ្រមកមួយគ្រាប់ទៀតចូលកញ្ញាមកឆ្វេងបាល់ឲ្យមកឆ្វេងបងបាល់សវីបាល់ទៅវិញពីពេជ្រ បាល់បាស៊ីបាទហើយបាទបាល់នេះបន្ទុឡើង3មក3បាទបន្ទុ3ទល់នឹង2ចេញសវីពីពេជ្រមកមកក្រមមកចូលកញ្ញាមកឆ្វេងបាល់ឲ្យមកឆ្វេងបៃទេបាទទៅល្អមែនតើបាទស៊ីមុំកែង90បាទឥឡូវនេះសវីវាយចេញពីសវណ្ណនេះបងប្អូនបាទសវីទៅហើយចេញក្រៅបាទហើយបងប្អូនបាទបន្ទុ2ទល់នឹង3 បាទខាងខាងឌូ3ខាងសវត្តខាងសវណ្ណនេតមកឆ្វេង2បងប្អូនបាទនេះសវេចេញពីពេកចេញក្រៅបាទហើយបងប្អូនបាទបាទអត់ច្បាស់អាចសេរីអ៊ីនធឺណិតឡើងវិញបងប្អូនបាទសវេទៅហើយទៅចូលថ្នោតឌូកលាច់បាត់បន្ទុ3ស្មើ3 4 3 4ហ៎3 4បាទបន្ទុ3 4បងប្អូនបាទលេនីសវីចេញពីមកឆ្វេងសវីទៅហើយទៅចូលកញ្ញាំ បាទបាល់បោកទេយកគាត់បានទេពីប៉ាសេបងប្អូន បាទប៉ាសេខាងនេះគឺប៉ាសេបាទខ្មៅប៉ាសេបងប្អូនបាទខ្មៅប៉ាសេខាងនោះគឺមានត្រីពិឃាតឌូកមានកដោហើយនឹងពេជ្រសំរៀបប៉ាសេបាទខាងនេះគឺមានម៉ាប់ឆ្វេងសវណ្ណទៀតហើយនឹងខ្មៅប៉ាសេបងប្អូនបាទលានីសវីចេញ ពីម៉ាប់ឆ្វេងសវី ទៅហើយទៅចូលកញ្ញាំឌូកបាទបាល់ឲ្យឌូកវៃទេអូយចុងខ្សែនេះល្អមែនទែន បាទនេះបាល់ដូរទៅខាងឥន្ទ្រីពិឃាតឌូបាទអ្នកទស្សនាផ្ទាល់ប្រហែលជា2លានអ្នកបងប្អូនបាទឥឡូវនេះសវីចេញពីឥន្ទ្រីពិឃាតសវីមកហើយមកចូលកញ្ញាមកឆ្វេងបាល់ឲ្យទៅសវណ្ណនេះបោក អូហូចេញ ក្រៅបាទហើយបងប្អូនបាទចេញហើយបាទឥឡូវបន្ទុកឡើង5បងប្អូនបាទបាទអត់ច្បាស់អ៊ីនធឺណិតបងអ៊ីនធឺណិតទេមកហើយមកចូលកញ្ញាមកឆ្វេងបាល់ទេវាយជាប់បាំងចូលជាប់ច្បាំង អត់ច្បាស់ព្រាកព្រាកព្រាកអ៊ីនធឺណិតចេញមកគាត់ចោលទេបាទសវីចេញពីឌូបងប្អូនបាទសវីមកហើយមកចូលកញ្ញាមកឆ្វេងបាទឲ្យទៅមកឆ្វេងបោកទៅក្រោយនោះបាទបាទចេញក្រៅបាទហើយបងប្អូនបាទលើកទូឡើងប្រមាណអីចេះបាទបាទសវីចេញពីឌូសវីមកហើយមកចូលកញ្ញាមកឆ្វេងបាទឲ្យទៅមកឆ្វេងបោកមកក្របទៀតបាទ បន្ទុកបានហើយមកឆ្វេងអូសវណ្ណិតបន្ទុកបានហើយវណ្ណិតបន្ទុកបាន3 3ទៅហើយទៅចូលថ្នាក់បាទស្វេបានបាពេចយកស្វេអត់តាន់ទេបាទបន្ទុក4ទល់7ចេញស្វេពីសវណ្ណនេះបងប្អូនបាទបាទស្វេទៅហើយពីសវណ្ណនេះទៅចូលកញ្ញាំកដោបោពីពេចបាទបោទៅវិញបាទបាល់ឲ្យទៅកណ្ដាបាល់ឲ្យកដោវាយនេះលិចផ្លាប់បាទ ឥឡូវនេះបាល់ដូរទៅខាងដូកវិញបងប្អូនបាទនៅហើយបាទប្របាប់ឲ្យបាទស៊ីក្ដុំទៀតបាំងធំបាទដូកបាំងធំទៅវិញមកហើយមកចូលកញ្ញាំសវណ្ណនេះបាល់ឲ្យមកឆ្វេងនេះបោះទៅក្រោយចេញបាទអត់ប៉ះដៃទេបាទបាទលើបន្ទុក8ធ្វើការដូរលីងបងប្អូនបាទសវីមកហើយចេញក្រៅបាល់ហើយពីម៉ាប់ឆ្វេងបាទនេះសវីចេញពីអន្ត្រីពីខេតដូកបាទមកខេចុច3បងប្អូនបាទជួយ share វាទៅហើយណាខូច បាត់ហើយដណ្ដើមគ្នារវាងសវណ្ណនេះហើយនឹងមកឆ្វេងបាទលោកនេះសវីចេញពីអិនត្រីពីខេឌូសវីទៅហើយទៅចូលកញ្ញាមកឆ្វេងបាល់ឲ្យមកឆ្វេងបោកអត់ជាប់អត់ចេះបាំងទេ បាទកដូបាំងជាប់ល្អណាស់បងប្អូនបាទបាទហ្នឹងហើយមកឆ្វេងមកឆ្វេងអាចាស់លេលេលមូនខោបាទសវណ្ណនេះបាទ ឥឡូវនេះសវីបន្តទៀតចេញសវីពីឌូបងប្អូនបាទសក់ក្រហមគឺមកឆ្វេងសវីទៅហើយបាទជាប់ពលេបាទហើយប៉ិតបងប្អូនប៉ិតបាទឥឡូវនេះបាល់ដូរទៅខាងមកឆ្វេងបងប្អូនបាទបាទគូនេះគឺសងសឹកបងប្អូនបាទឌូកសងសឹកទៅលើមកឆ្វេងបាទសវីមកហើយមកចូលក៏ញ៉ាំឌូកបាល់ហើយទៅកដូកដូវាយណែលោតវាយល្អមែនតើបងប្អូនបាទបាទនេះបាល់ដូរមកខាងមកខាងអន្ត្រីពិឃីឌូកអន្ត្រីពិឃីឌូកបន្ទុកម៉ានអន្ត្រីបន្ទុក10ទល់ម៉ាន បាទ10ទល់4គ្រាប់គេបាទសវីដូចជាឌូកឡើងខ្លាំងមែនទេហើយសវីចេញពីឌូកទៅជុលកញ្ញាមកឆ្វេងបាល់ឲ្យមកឆ្វេងបោកវាយបាទណែកន្លាច់បាត់ហើយបងប្អូនបាទកន្លាច់កញ្ញាបាទកន្លាច់កញ្ញាឌូកបាទលេនីបាល់ដូរទៅខាងមកឆ្វេងលោតសវី2មកឆ្វេងមកជុលកញ្ញាឌូកបាល់ឲ្យទៅសវណ្ណនាតបៃបាទចូលកញ្ញាមកវិញបាទមកឆ្វេងបោះណែស៊ីបាទហើយបាទបោះដាច់ចកេអស់ហើយបងប្អូន បាទលីលីពិន្ទុឡើង5ទល់នឹង10 1300នេះបាទសាវីមកហើយណាមកចូលធនៈបាទបាល់បាល់ដួងវាយល្អមែនទែន បាទពីលើបាំងនោះបងប្អូនបាទបាល់ដួងវាយសើពីលើបាំងបងប្អូនបាទលីលីសាវីចេញពីឥន្ទ្រីពិឃាតសាវីទៅហើយជាប់ពន្លេបាទហើយបាទពីឥន្ទ្រី បាទនេះបាល់ដូរទៅខាងសុវណ្ណនេះបងប្អូនបាទ បាទដល់ជើងសវីពីម៉ាប់ឆ្វេងសវីមកឲ្យមកចូលកញ្ញាំកដូបាល់ឲ្យទៅណែវាយល្អមែនទេចេញក្រៅបាត់ហើយ បាទលើបន្ទុកឡើង6ទល់នឹង10បងប្អូនបាទសវីម៉ាប់ឆ្វេងមកមួយក្របទៀតទេក្រៅបាត់បាទបាទហើយសវីបងប្អូនបាទសវីទៅឲ្យពីពេញឲ្យទៅសម្បត្តិនេះវាយនេះអូយអត់ឆ្លងទេ បាទលើបន្ទុកឡើង11បងប្អូនបាទសវីចេញពីពេជ្រសៀមរាបទៅមកគ្របទៀតមកសវីទៅហើយទៅចូលកញ្ញាម៉ាប់ឆ្វេងបាល់ឲ្យម៉ាប់ឆ្វេងបោះពេជ្រសវីបាន បាក់បោះទៅក្រោយម៉ាប់ឆ្វេងយកបានវិញបាល់ឲ្យម៉ាប់ឆ្វេងបោះមកក្រោយបាល់ផតដៃឌូបាទបាទផតដៃឌូបាល់នេះបាល់ឌូបងប្អូនបាទហ្នឹងហើយគូនេះល្អមើលណាស់គូលំដាប់ស្រុកខ្មែរបាទបងសុកច័ន្ទបាទបាទស្នេហ៍អូនលើហើយបាទសួស្ដីបងសួស្ដី សវីមកប៉ັດពលេបាត់ហើយបាទពីសវណ្ណនេះឥឡូវនេះបាទពេជ្រសៀមរាបបាទពេជ្រសៀមរាបបាទទៅហើយពេជ្រសៀមរាបទៅចូលកញ្ញាមកទីបាទឲ្យទៅមកឆ្វេងបាយបែកបងប្អូនបាទពេជ្រសវីអត់បានទេបាទឥឡូវនេះបាល់ដូរទៅខាងមកឆ្វេងបងប្អូនបាទបាទគូក៏ក្រោកស្អាងបងប្អូនបាទបាល់ប៉ាសេឲ្យទៅបីដែរជាប់បាំងបាទជាប់បាំងសុវណ្ណនេះបាទហើយគ្រូឥឡូវបន្ទុកឡើងប្រហែលណាចេះ អត់ទៅពីមកឆ្វេងបាទប៉ាត់ពលីបាទបន្ទូឡើងបានហើយឌូកទូឡើងបានហើយហ៎11បាន11 7បាទឥឡូវនេះសូវីចេញពីឌូកបងប្អូនសូវីទៅហើយចេញក្រៅបាទហើយពីឌូកបាល់នេះបាល់សវីចេញពីម៉ាប់ឆ្វេងត្រឡប់មកវិញសវីបាទអត់ទាន់យកទេបងប្អូនបាទវាយលឿនពេកបាទបាទសវីចេញពី បាទសវីចេញមកពីមកឆ្វេងសវីមកហើយមកចូលកញ្ញាំឌូបាល់ឲ្យទៅឌូកវាយដែរចូលកញ្ញាំសង្វេបានអត់អត់បានទេកំរត់លឿនពេជ្របុកគល់ថ្នោតបាទបាល់នេះសវីចេញពីពេជ្រសៀមរាបបងប្អូនបាទណែសវីទៅហើយទៅចូលកញ្ញាំសវណ្ណិតបាល់ឲ្យទៅម៉ាប់ឆ្វេងវាយណូល្អមែនទែនពីម៉ាប់ឆ្វេងបាទលើនេះបាល់ដូទៅខាងម៉ាប់ឆ្វេងពិន្ទុ7ទល់នឹង11បាទសវីមកហើយចេញក្រៅបាទហើយ បាទឥឡូវនេះបាល់ដូរមកខាងពេជ្រសៀមរាបប៉ាសេបាទវៃសវីសវីទៅហើយទៅចូលកញ្ញាំបាទបាល់វៃបាទជាប់បាំងបាទជាប់បាល់លើបន្ទុក12ហើយបងប្អូនបាទចាំមើល